អង្គថ្មីគុំបាទជំរាបសួរលោកគឹមគូមិត្តធម៌មកជួបគ្នាសាជាថ្មីនៅសប្តាហ៍រាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យខ្ញុំកូនណាសូមក្រាបថ្វាយបង្គំព្រះគុណគ្រប់ព្រះអង្គនៅមេត្តាភូមិទាំងអស់ហើយនឹងជំរាបសួរលោកតាលោកយាយពូមេងហើយនឹងក្មួយក្មួយទាំងអស់ជាទីរនឹករលឹកជាទីស្លាញ់អឺថ្ងៃនេះ គិតថាជិតដល់ខួបទី72បងណាខួបទី72នៃជីវាអឺដែលប្រាងអណានិគមបានផ្ទៃការគ្រប់គ្រងពី ប្រាងនឹងមកអាណានិគមថ្មី គឺរបបវៀតណាមប្រជាអធិរាជបាវដាយហើយក្រោយមកទៀតក៏ស្លាប់នៅក្នុងណែការចូលមកស្លៀនពៀនរបស់ រដ្ឋគុំនេះ គេថាគេវាយយកបាន គេគិតថាវាយយកបានមិនមែនទេខ្មែរក្រមយើងមិនបាន មានការចោះចាញ់ទេបាទចោះចាញ់តែរដ្ឋវៀតណាមសេរីត្បូងតែ ខ្មែរក្រមអត់បានចោះសិទ្ធិសញ្ញាចោះចាញ់អីទេណាអត់មានធ្វើលិខិតចោះចាញ់ទេអញ្ចឹងខ្មែរក្រមនៅតែខ្មែរក្រមបាទរឿងគេវាយយកបានទឹកដីហ្នឹងជារឿងរបស់គេប៉ុន្តែសម័យនោះយើងវាគ្មានហៅថា គ្មានអ្វីការពារយើងដើម្បីមានទទួលបាននៅការតវ៉ាស្របច្បាប់ហ្នឹងតទៅពេលក្រោយមកទៀតអឺជារឿងល្អដែរដែលរដ្ឋវៀតណាមនឹងបាន ចូលជាសមាជិកនៃអង្គការសហប្រជាជាតិមកអឺយើងឃើញថាបានទទួលស្គាល់យល់ព្រមចុះហត្ថលេខាសិទ្ធិសញ្ញាមួយចំនួន តាំងរាប់តាំងពីសេចក្តីប្រកាសនៃសិទ្ធិមនុស្សក្នុងឆ្នាំ1948ឡើងទៅណាសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សនៅខែ10អឺថ្ងៃ10ខែ12ឆ្នាំ1948នឹងមួយទៅចា៎ហើយសេចក្តីប្រកាស ស្តីអំពីសិទ្ធិជនជាតិដើម នៅថ្ងៃទី13ខែ9 ឆ្នាំ2007នឹងមួយទៀតហើយក្នុងនោះក៏មានកតិកាសញ្ញាមួយចំនួនដូចជាកសិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋនិងសិទ្ធិអ្នកធ្វើនយោបាយសិទ្ធិគ្រប់គ្រងសេដ្ឋកិច្ចសង្គមគិច្ច វប្បធម៌និងប្រពៃណីទំនៀមទម្លាប់ឯនឹងជាដើមនៅក្នុងឆ្នាំ1982នឹងខ្ញុំគូណាលើកយកនៅកតិកាសញ្ញាមួយចំនួនមែនទែនយើងនៅមានកតិកាសញ្ញានឹងច្រើនទៀតដល់ទៅ7 8ដែលរដ្ឋវៀតណាមនឹងបានចុះចុះហត្ថលេខានឹងកន្លងមកហើយអញ្ចឹងទៅណាអឺ ការប្រឆាំងនឹងការធ្វើទរណកម្មហើយនឹងថោកបន្ទាបអី discrimination នេះនឹងជាដើមអឺមួយវិញទៀតនឹងកតិកាសញ្ញាស្ដីអំពីសិទ្ធិរបស់កុមារអញ្ចឹងបាទគឺថាមានរដ្ឋវៀតណាមនឹងបានចោះជាហោហែការមិនធ្វើទារុណកម្មការមិនបំបត្តិសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិអីជាដើមមានចោះទាំងអស់ អធិការសញ្ញានឹងមាន លេខហើយមានថ្ងៃខែនឹងទាំងអស់សម្រាប់បើកផ្លូវឲ្យ ប្រជាពលរដ្ឋឆ្លុះត្រង់ជាពិសេសគឺក្រុមដែលម្ចាស់ទឹកម្ចាស់ដីជនជាតិដើមដូចជាខ្មែរក្រោមឬអីអីជនជាតិដទៃទៀតហ្នឹងជាដើមបាទអឺមិនមែនតែសម្រាប់តែម្ដុំជ្រោយឥណ្ឌូចិនឬមួយប្រទេសអាស៊ីយើងទេគឺថាគេធ្វើសម្រាប់ប្រទេសនៅជុំវិញពិភពលោកទាំងអស់ ឲ្យតែរដ្ឋជាសម័យនៃសមាជិករបស់អង្គការសហជីវជាតិនឹងមានបំណងចង់រកស៊ីជាមួយគេ ខ្លួនចង់ពង្រឹងសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ដើម្បីឲ្យប្រទេសជឿនលឿនមួយចំនួននឹងដូចជាមានសហរដ្ឋអាមេរិកជាដើមអូស្ត្រាលីកាណាដាសហគមន៍អឺរ៉ុបអីចឹងទេណា ឲ្យគេទទួលទិញនៅផលិតផលរបស់ខ្លួនហ្នឹងដើម្បីឲ្យខឿនសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើនរកស៊ីមកគេរកស៊ីជាមួយគេបាទហើយមួយទៀតចង់រកស៊ីជាមួយគេ បានទាល់តែចូលជាមួយ WTO WTO គេហៅ World Trade Organization អង្គការពាណិជ្ជកម្មពិភពលោកនោះបាទបានមានសិទ្ធិនាំទំនិញនឹងទៅលក់នៅក្រៅប្រទេសនោះអញ្ចឹងបាទ ពីព្រោះបើមិនបានចូលទៅក្នុង World Trade Organization ទេនាំតំណែងទៅលក់នៅក្រៅប្រទេសអត់បានទេហើយលក្ខខណ្ឌដើម្បីចូលជា World Trade Organization បានត្រូវធ្វើយ៉ាងម៉េចពីដើមរដ្ឋកុម្មុយនីសរោងចក្រមួយណាក៏របស់រដ្ឋដែរក្រោយមកបានធ្វើគេហៅថាឯកជន ចម្រោះរដ្ឋឯកជន ចម្រោះរដ្ឋនឹងឯកជននឹងតែខ្ពស់បំផុតភាគហ៊ុនតែ49%ទេរដ្ឋត្រូវតែ51 ពលរដ្ឋគឺជាអ្នកគ្រប់គ្រងដូចជាប្រទេសកម្ពុជាអញ្ចឹងហើយប្រទេសកម្ពុជាកាលសម័យរដ្ឋកម្ពុជាហ្នឹងបើកបើករបៀបអញ្ចឹងកម្ពុជាប្រជាធិបតេយ្យហ្នឹងបើកទៅតាមទម្រង់នៃរដ្ឋកុម្មុយនីសវៀតណាមហ្នឹងដែរបាទមុនដំបូងរដ្ឋគ្រប់គ្រងទាំងអស់ដល់រដ្ឋគ្រប់គ្រងទៅក៏ឃើញគ្មានប្រយោជន៍គ្មានអ្នកណាប្រមោស៊ីជាមួយក៏បើកគេហៅអឺសហគ្រាសឯកជនចម្រោះរដ្ឋ ប៉ុន្តែនៅតែគេមិនប្រងរកស៊ីជាមួយទៀតទាល់តែស្ថាប័នឯកជននោះបានអាចមានសិទ្ធិចូលជា WTO ហើយនាំតំណែងទៅលក់នៅខាងក្រៅបានបើសហគ្រាសនឹងជាបោះរដ្ឋអត់បានទេគេមិនយកទេគេមិនអោយនាំទៅមកពីគេថារដ្ឋហ្នឹងมันគោរពសិទ្ធិពលកម្មបាន ត្រឹមត្រូវរដ្ឋជារដ្ឋកុំនេះអត់មានការប្រកួតប្រជែងដាក់កណានៅក្នុងរដ្ឋ សហគ្រាសនឹងមិនមានការប្រកួតប្រជែងគ្នាកើតទេបាទបំពីរដ្ឋណែឯងនឹងគ្រប់គ្រងទាំងស្រុងហើយក្នុងប្រទេសមានការប្រកួតប្រជែងគ្នាអត់មានបើកនៅឯថៅទីផ្សារសេរីដើម្បីប្រកួតប្រជែងគ្នាណាអត់ទេប្រកួតប្រជែងគ្នានៅលើការងារខ្ញុំប្រកណាជាបុគ្គលិកនៅសហគ្រាសហ្នឹងក៏ប៉ុន្តែ ខ្ញុំកណាប្រកួតប្រជែងអត់កើតវានៅការចាត់តាំងរបស់រដ្ឋរដ្ឋចង់ឲ្យអ្នកណាត្រួតអ្នកនឹងត្រួត មិនខ្ញុំកណាមានតម្រេះវិជាហើយអាចបង្កើតបានទទួលនៅ ផលប្រយោជន៍ច្រើននៅក្នុងសហគ្រាសនឹងអត់ទេហើយជួនកាលគេបំបត្តិសិទ្ធិការងាររបស់យើងថាឥឡូវអឺធ្វើការថែមម៉ោងក៏គេមិនអោយលុយថែមដែរទីហោះអញ្ចឹងណាបាទអញ្ចឹងការប្រកួត ប្រជែងវាត្រូវនៅលើហ្នឹងទាំងការងារអីទាំងអស់ ដូច្នេះគេទៀមទាឲ្យទៅ ទទួលស្គាល់ច្បាប់ពលកម្មអន្តរជាតិមួយទៀតដែលគេហៅថា ILO នោះអ ILO នោះណា International Labor Organization អាហ្នឹងអាហ្នឹងក្រៅពី WTO ទៀតនឹងច្បាប់ ILO ហ្នឹងវាត្រូវទទួលស្គាល់អាច្បាប់ទៅលេង គេហៅ ពលកម្មអន្តរជាតិនោះព្រោះកិច្ចការពលកម្មអន្តរជាតិវាមានចែងអញ្ចឹងមួយថ្ងៃធ្វើ8ម៉ោង លើសពី8ម៉ោងទៅ10ម៉ោងឲ្យលុយគេប្រមាណថែមម៉ោងអូថែមនោះបាទថែមម៉ោងនោះថែម2ម៉ោងដំបូងឲ្យគេប្រមាណពីពីពី10ម៉ោងទៅដល់12ម៉ោងហ្នឹងឲ្យគេប្រមាណចាហើយឲ្យគេសម្រាប់យ៉ាងម៉េចអីអីចឹងបងពីតផុតពី8ម៉ោង ទៅមនុស្សយើងតលតគ្រប់កម្លាំងបានធ្វើបាន អ្នកនោះដេកគ្រប់គ្រាន់បានធ្វើបាន អ្នកនោះអាច ធានាថាក្នុងធ្វើដល់2ដណ្ដប់ម៉ោងនោះខ្ញុំធានាថាខ្ញុំគ្រប់គ្រាន់សមត្ថភាពដើម្បីធ្វើបានធ្វើបានបាទមិនចេះទៅចោះហត្ថលេខាហើយមិនចេះទៅឲ្យគេធ្វើទេតើមើលសមត្ថភាពគេដែរក្នុងច្បាប់ពលកម្មអន្តរជាតិនឹងមានចែងទាំងអស់បាទបើពី10ម៉ោងទៅ12ម៉ោងទាល់តែអ្នកនឹងធ្វើសេចក្តីរាយការណ៍ថាពីយប់មិញខ្ញុំកណា បាន ដេកពេញម៉ោងក្រុមត្រឹមត្រូវដេកយ៉ាងតិច8ម៉ោងបានគេឲ្យធ្វើបាទ អ្នកនោះធ្វើ declaration declaration ណាសេចក្តីអះអាងខ្លួនឯងណាបាទបានធ្វើបានបើមិនចឹងទេគេអត់ឲ្យធ្វើទេណាជួនកាលអ្នកនោះងុយងោកអីចឹងទៅវាពាក់ព័ន្ធទៅដល់ការធានារ៉ាប់រង មានគ្រោះថ្នាក់នៅ ក្នុងការងារបាត់បង់គេហៅថាសតិអារម្មណ៍ហើយអារម្មណ៍មិននៅក្នុងការងារគេអត់ឲ្យធ្វើទៀត ជួនកាលអ្នកនឹងមានភាពស្មុគស្មាញនៅក្នុងខ្លួន មានបញ្ហាគ្រួសារអីអីហ្នឹងគេមើលនៅគេហៅថាអឺស្មារតីនៅក្នុងការងារនឹងច្បាស់លាស់ណាស់ safety ហៅ safety ណារបៀបគេហៅសវត្ថភាពការងារហ្នឹងគេមើលថែទាំច្បាស់លាស់គឺច្បាប់នោះមានមានណែនាំគ្រប់គ្រាន់អញ្ចឹងប៉ុន្តែជាទូទៅនៅក្នុងរដ្ឋមានគ្រប់គ្រងដោយ របៀបផ្ដាច់ការខ្លះរបៀបលទ្ធិកុម្មុយនីសមិនសូវជាគោរពឲ្យបានដដល់ព្រោះហេតុនោះហើយខ្មែរក្រមត្រូវប្រឈមជាមួយបញ្ហាជាច្រើនបាទសូម្បីតែសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលខ្លួនបានចុះហត្ថលេខាទទួលស្គាល់នៅមានយកមកជជែកតវ៉ាឲ្យបន្លែបន្លំឲ្យមិនផ្សព្វផ្សាយឲ្យខ្មែរក្រមបានដឹងទៀតត្រង់អស់នឹងហើយដែលកន្លងមក យើងចេះតែឆ្ងល់ យើងចេះតែឆ្ងល់ថាហេតុអីបានអឺប្រជាពលរដ្ឋរបស់យើងมันមានសេចក្តីក្លាហាន គ្រប់គ្រាន់ដើម្បីនឹងទៀមទាទៀមទាដើម្បីនឹងធ្វើនៅអ្វីៗទាំងអស់វាវាត្រូវឋិតនៅក្នុងដំណាក់កាលនៃការញញើតញញើមហើយណាមើលគ្នាមិនស្គាល់សិទ្ធិរបស់ខ្លួនណាដូចថាចង់ធ្វើនេះទៅក្រែងរឯងបំពីគេមិនបានផ្សព្វផ្សាយឲ្យដឹងផងបាទ ហើយឆ្លៀតឱកាសយើងប្រព័ន្ធផ្សព្វផ្សាយរបស់យើងវាមិនទាន់ទូលាយយើងមានអានដែរអានដល់ខ្ញុំកណាបានចាំថាដូច VOKK ហ្នឹងនាយកដ្ឋានព័ត៌មានរបស់សហព័ន្ធហ្នឹងមានអានផ្សព្វផ្សាយបញ្ហានោះដែរក៏ប៉ុន្តែมันគ្រប់គ្រាន់ដែរគ្រាន់តែអានពីព្រោះច្បាប់នឹងត្រូវការពិនិត្យហើយពន្យល់ពន្យល់មួយត្រានីមួយនីមួយមាន លក្ខណៈយ៉ាងម៉េចឧទាហរណ៍ដូចជា បញ្ហាដោយព្រះអង្គបានលើកពីថ្ងៃប្រជុំមហាសន្និបាតសង្ឃហ្នឹងមហាសន្និបាតសង្ឃនៅក្រៅប្រទេសនេះអន្តរជាតិហៅថាមហាសន្និបាតសង្ឃអន្តរជាតិទូរសន្និបាតណាប្រជុំជារបៀប virtual ណាហៅថាប្រយោលទេណាណារួចលើកក៏មានតាំងពីព្រះអង្គបានលើកពីមាត្រាទី11បាទតាមពិត នៅក្នុងមាត្រាទី11 12 13 14 15 16 17 18 ពី11ទៅដល់18ស្ដីអំពីសិទ្ធិរៀនភាសារៀនភាសាខ្លួនឯងបាទសិទ្ធិធ្វើឲ្យរស់ឡើងវិញនៅសាសនាសេរីជំនឿរបស់ខ្លួនធ្វើឲ្យរស់ឡើងវិញនៅពោជនីយដ្ឋាន ដែលគេរឹបអូសទៅទៀមទា ត្រឡប់មកវិញធ្វើឲ្យបានឧទាហរណ៍កន្លែងដែល ណែពោជនីយដ្ឋានជាទីសក្ការៈរបស់យើងដោយកន្លែងអុកញ៉ាសឿនគុយដើមឈើទាលភ្នោចេតដីរបស់គាត់ត្រូវតែយើងមានលទ្ធភាពកសាងកន្លែងនោះឲ្យបានត្រឹមត្រូវប៉ុន្តែបច្ចុប្បន្នហ្នឹងនៅឯខេត្តព្រះតាពាំងហ្នឹងបាក់បែកហ្នឹងថាប្រជាពលរដ្ឋហ្នឹងថាមិនហ៊ានឲ្យជួសជុលទៀតក៏ប៉ុន្តែដោយឡែកណែភ្នោអីដែលអ្នកដែល ប្រយុទ្ធប្រឆាំងជាមួយអង្គការស៊ិនគួយនឹងបែរជាគេកសាងឲ្យស្អាតបាទរុងរឿងលោកអីម្នាក់នោះដែលអឺធ្វើសង្គ្រាមជាមួយអង្គការស៊ិនគួយនោះ ដែលស្លាប់នៅតំណងដែរនោះស្អីគេភ្លេចហើយណានឹងគឺជារឿងមួយមិនត្រឹមត្រូវទេមិនត្រឹមត្រូវឡើយណាបបពេបរោះអ្នកឯងអ្នកឯងធ្វើបានហេតុអីបានបបពេបរោះខ្មែរក្រមធ្វើមិនបាន នៅក្នុងច្បាប់ការពារហើយអាហ្នឹងគួរតែនាំគ្នាទៅគិតគូររឿងហ្នឹងឲ្យច្រើនខ្ញុំបុគ្គលណាឃើញនេះមាត្រាទី13នេះដែលខ្ញុំកណាហ៊ានអះអាងនោះមានក្នុងច្បាប់នោះមានទាំងអស់ថាជនជាតិដើមមានសិទ្ធិធ្វើឲ្យរស់ឡើងវិញឲ្យរស់រវើកឡើងវិញបាទប្រើប្រាស់អភិវឌ្ឍនឹងផ្ទេឲ្យកូនចៅចំនួនក្រោយ នៅប្រវត្តិសាស្ត្រភាសា ច្បាប់ទំលាប់ទស្សនវិជ្ជាប្រព័ន្ធនឹងការសរសេរនិងអក្សរសាស្ត្រ ព្រមទាំងការធ្វើកំណត់ឈ្មោះនិងរក្សាឈ្មោះគេដោយខ្លួនឯងសម្រាប់សហគមន៍និងទីកន្លែងនិងបុគ្គលឈ្មោះរបស់គេតកូលរបស់គេអីត្រូវទុកឲ្យគេទាំងអស់អត្តសញ្ញាណរបស់គេបាទ identity របស់គេទេបាទបាទណាដែលកំណត់ថាស្អីស្អីរបស់គេហើយមិនពំនោះសោតខ្ញុំបកគូណាដូចជាចាប់អារម្មណ៍នៅមាត្រា16មាត្រា16វាមាន2កថាខណ្ឌ ទី1និយាយអំពីជនជាតិដើមមានសិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយប្រើភាសារបស់ខ្លួនហ្នឹងហើយយើងមានសិទ្ធិធ្វើអាហ្នឹងទៀតប៉ុន្តែតើរដ្ឋវៀតណាមបង្ខំខ្មែរក្រោមមកមិនខ្លះចែករំលែកប្រព័ន្ធព័ត៌មានរបស់សហព័ន្ធអត់បានទៀតប៉ុន្តែនៅក្នុង ច្បាប់នៃមាត្រាទី16ហ្នឹងមានចែងច្បាស់លាស់អញ្ចឹងបាទយើងមានសិទ្ធិរហូតទៅដល់បង្កើតប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន និងមានសិទ្ធិប្រើប្រាស់គ្រប់រូបភាពនៅប្រព័ន្ធផ្សព្វផ្សាយដែលមិនមែនជារបស់ជនជាតិដបដោយគ្មានការរើសអើងទៀតបានន័យថាយើងអាចប្រើប្រាស់នៅប្រព័ន្ធផ្សព្វផ្សាយដតីដែលមិនមែនជារបស់ ជនជាតិដើមនឹងធ្វើបានទៀតហើយតើប្រព័ន្ធផ្សព្វផ្សាយរបស់សហព័ន្ធខ្មែរក្រមនៅក្រៅប្រទេសជារបស់ជនជាតិដើមយើងផ្សព្វផ្សាយមិនទាំងបានផង បងឃើញការរំលោភប៉ាន់ប៉ុណ្ណឹងទេយើងសៀអីក៏អត់បានណាដូច្នេះជូនទៅដល់ក្មួយក្មួយទាំងអស់លោកយាយលោកតាមានមីងដែលជាប្រជាពលរដ្ឋខ្មែរក្រមយើងនៅក្នុងទឹកដីនឹងច្បាប់នឹងមាន ហើយឥឡូវនេះយុវជនយើងចាប់ដើមចែកផ្សាយបាទថែមទៀតលើកទៀតមួយលើកទៀតបាទណាដែលលើកហើយគេជ្រុលគេជ្រុលចាត់ច្រឡំនោះហើយគេអត់ទាន់បានសងទៅដល់យើងខាយនោះបាទ ហ្នឹងហើយខ្ញុំមិនដឹងថាពេលណាដែលគេត្រូវសងប៉ុន្តែរឿងហ្នឹងយើងនៅមាន ធ្វើរបាយការណ៍ឡើងទៅលើហើយធ្វើរបាយការណ៍ឡើងទៅ reporter របស់ អង្គការសហប្រជាជាតិណានៅអឺអឺជីណេវ៉ានៅហ្សណៅក៏រាយការណ៍នៅឯអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកហ្នឹងក៏រាយការណ៍ណារាយការណ៍ទៅដល់ អ្នករាយការណ៍ពិសេសឲ្យគេត្រួត ពិនិត្យមើលបញ្ហាហ្នឹងយុវជនយើងក៏បានឡើងថ្លែងនៅក្នុង វេទិកាអចិន្ត្រៃយ៍របស់ អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងនៅគេហៅថាហៅកាត់ថា UNPFII ហ្នឹងណាណាអា Permanent Forum for Indigenous Issue ហ្នឹងយើង បានធ្វើសេចក្តីរាយការណ៍ហ្នឹងគ្រប់គ្រាន់ហើយ អញ្ចឹងខ្ញុំប្រគុណណា សូមចូលរួមដំបងប៉ុណ្ណឹងទេដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋរបស់យើងនឹងពិនិត្យឡើងវិញបាទពិនិត្យឡើងវិញនៅច្បាប់ទាំងអស់ហ្នឹងហើយយើងត្រូវហ៊ានបាទច្បាប់នឹងគេសរសេរជាភាសាវៀតណាមនឹងក៏មាន ជាភាសាខ្មែរនឹងក៏មានប៉ុន្តែតើយកមូលដ្ឋាន ភាសាអង់គ្លេសជាគោល បើយើងនៅមានការយល់ច្រឡំហើយដូចក្នុងកម្មវិធីហ្នឹងព្រះអង្គបានលើកចឹងខ្ញុំប្រកាសណាហើយនឹងលោកគឹមគូហ្នឹងនឹងឆ្លៀតពេលដើម្បីសិក្សាអំពីសិក្សាអឺមួយសប្តាហ៍ហ្នឹងយ៉ាងហោចក៏បាន2មេត្រាអញ្ចឹង ជាងកន្លះឆ្នាំយើងចប់ហើយពីព្រោះនៅក្នុងនេះមាន46មេត្រា46មេត្រាគ្រាន់តែពីដើមហ្នឹងយើងត្រូវពន្យល់អំពី ណែ preface នោះហៅថាកថាមុខនោះ គេយោងស្អីខ្លះដែលគេអាចសរសេរទៅជាសេចក្តីប្រកាសនឹងបានខ្ញុំប្រគល់ណាសូមលើកដែរនៅឱកាសនេះសូមលើកថាសេចក្តីប្រកាសគឺមាន ប្រសិទ្ធភាពជ្រាលជ្រៅហើយអាចមាន ប្រសិទ្ធភាពធាក់ថយក្រោយ លើសពីច្បាប់ច្បាប់បើបង្កើតថ្ងៃហ្នឹង ច្បាប់នឹងអត់មានប្រសិទ្ធភាពធាក់ថយក្រោយទេអត់មានធាក់ថយទៅប្រមាណរយប្រមាណពាន់ឆ្នាំទៅក្រោយទៅអត់ទេ តែសេចក្តីប្រកាស មានប្រសិទ្ធភាពធាក់ថយក្រោយនឹងអញ្ចឹងអឺធាក់ថយក្រោយបងចង់បញ្យល់តិចថាម៉េចអានោះប្រសិទ្ធភាពធាក់ថយក្រោយនឹងយ៉ាងម៉េចឥឡូវឧទាហរណ៍ដូចកន្លែងនឹងគេហាមមិនអោយសាងសង់ សាងសង់កន្លែងធ្វើបន់ធ្វើទានទេនៅកន្លែងហ្នឹងបើហាមពីថ្ងៃហ្នឹងទៅតែវត្តអារាមព្រះអង្គមានហើយច្បាប់ហ្នឹងមិនប៉ះពាល់ទៅដល់កន្លែងហ្នឹងទេបានន័យថាវាអត់មានប្រសិទ្ធភាពធាក់ថយក្រោយទេមាន តាំងពីថ្ងៃហ្នឹងតទៅមុខផ្លូវច្បាប់បើកបរច្បាប់បើកបរថាពីថ្ងៃនេះតទៅមុខផ្លូវនឹងបើកបានតែ50គីឡូក្នុងមួយម៉ោងទេបាទ អានឹងវាវាធាក់ថយអាពេលមុននោះបងបើ60នោះអត់បានទេបង ធ្លាប់បើ60ពីប្រហែលឆ្នាំមុនមិនអញ្ចឹងហ៎ហ្នឹងហើយច្បាប់នឹងធាក់ថយក្រោយអត់រួចទេវាមានតែពីពេលនឹងទៅមុខហ្នឹងហើយមានតែរឹតថែមជាច្បាប់គឺអត់មានប្រសិទ្ធភាពធាក់ថយក្រោយទេច្បាប់ណាក៏ដោយឲ្យតែឈ្មោះថាច្បាប់ប៉ុន្តែសេចក្តីប្រកាស គឺមានប្រសិទ្ធភាពធាក់ថយក្រោយបាទនេះសេចក្តីប្រកាសនេះគេតែងតាគេតែងឡើងថា ទោះបីអឺការគោរពសាសនាប្រពៃណីខ្មែរហ្នឹងត្រូវបានគេដកហូតគេហាមមិនអោយធ្វើក៏ដោយសេចក្តីប្រកាសនេះចេញគឺយើងធ្វើបានត្រឡប់មកវិញនឹងសេចក្តីប្រកាសបានន័យថាអញ្ចឹងគឺមានប្រសិទ្ធភាពធាក់ថយក្រោយអញ្ចឹងបើកចំហដីធ្លីមកមជ្ឈមណ្ឌលពេទ្យពោជនីយដ្ឋានណាដែលគេរំលោភយករបស់យើង យើងអាចទៀមទាអានឹងត្រឡប់មកវិញបានមាន ប្រសិទ្ធភាពអញ្ចឹងមានប្រសិទ្ធភាពធាក់ថយក្រោយសេចក្តីប្រកាសវាជ្រាលជ្រៅជាងច្បាប់បាទក៏ប៉ុន្តែសេចក្តីប្រកាសត្រូវផ្អែកទៅលើកតិកាសញ្ញាសន្ធិសញ្ញាកតិកាសញ្ញាហ្នឹងបងជួយបញ្យល់បន្ថែមមើលកតិកាហ្នឹងបានន័យថាម៉េចកតិកាតកណាព្រះអង្គចុះកតិកាសញ្ញាស្មើនឹងស្បត់សច្ចា សច្ចប្រតិណាកតិកាគឺការបដិញ្ញាចិត្តបដិញ្ញាចិត្តថាធ្វើឲ្យបានកតិកាណាខ្ញុំកណាសូមធ្វើកតិកាខ្ញុំកណាសូមធ្វើសេចក្តីសច្ចាគឺការតាំងចិត្តនិងគោរពណាឥឡូវគេហៅកតិកានៃការលេងល្បែងការលេងតតបាល់កតិកាកតិកាសញ្ញានៃការលេងតតបាល់ ត្រូវតែអ្នកនេះត្រូវតែធ្វើយ៉ាងម៉េចយ៉ាងម៉េចអីចឹងណាខុសហ្នឹងគេគេផាកពីណីបាទនោះគឺកតិកាសញ្ញានៃការលេងបាល់ទាត់អីចឹងទៅទៀតហើយតែដឹងពីកតិកាសញ្ញាហ្នឹងបានលេងកាត់បើមិនចឹងងាកផាកងាកផាកឯងងាកពីផាកដូចគេហាមមិនអោយធាក់ស្មង គេអីចឹងឧទាហរណ៍ចឹងណានោះគឺកតិកាសន្ធិសញ្ញានឹងក៏ស្តៀងស្តៀងគ្នាចឹងដែរក៏ប៉ុន្តែសន្ធិសញ្ញានឹងមិនស្មើជាមួយកតិកាសញ្ញាទេ ដែលខ្ញុំកណាលើកឡើងហ្នឹងនៅក្នុងសេចក្តីប្រកាស ស្ដីពីសិទ្ធិជនជាតិដើមហ្នឹងរដ្ឋវៀតណាមនៅក្នុងកតិកាសញ្ញាហ្នឹងបើបើបកប្រែទៅអឺខាងនេះគេហៅ covenant covenant international covenant នឹងអញ្ចឹងចាមានតម្ងន់ណា international covenant នឹងមានតម្ងន់មែនទែនមក គឺបានធ្វើការបដិញ្ញាចិត្តថាត្រូវតែធ្វើឲ្យបានព្រោះហេតុនោះហើយបានយើងឃើញរដ្ឋវៀតណាមនឹងមានការចាត់ចែងណែនាំឲ្យខេត្តនេះខេត្តនោះមានការប្រគំតន្ត្រីរៀបចំឲ្យមានទិញសម្លៀកបំពាក់ក៏ប៉ុន្តែគឺធ្វើគ្រាន់តែបង្ហាញលើទូរទស្សន៍1ម៉ោង1អាទិត្យ1ម៉ោង1ថ្ងៃអីឧទាហរណ៍អញ្ចឹងគេឃើញទៅតាមលទ្ធភាពអញ្ចឹងទេ មិនមែនធ្វើជាកន្លែងកន្លំអីដូចថា ឥឡូវការរៀនអក្សរសាស្ត្រហ្នឹងទៅមិនមែនត្រឹមអនុញ្ញាតឲ្យយើងរៀនប៉ុណ្ណឹងទេយើងត្រូវរៀនពីអ្វីដែលយើងចង់រៀនបានទាំងអស់ហើយមិនមែនរដ្ឋវៀតណាមនឹងតែងមកឲ្យយើងរៀនទៀតគឺយើង ជាអ្នកតែងខ្លួនឯងដើម្បីនឹងរៀនបាទពីព្រោះយើងជាអ្នកដឹងថាយើងត្រូវរៀនពីអីមិនមែនរដ្ឋវៀតណាមមកប្រើឲ្យយើងរៀនទេមិនមែនអ្នកតាក់តែងឲ្យយើងធ្វើទេរដ្ឋវៀតណាមមានតែដឹងអីរឿងរបស់យើងបាទអត់ដឹងទេ មនុស្សទឹមបើចូលមកក្នុងទឹកដីនឹងក្រោយយើងរាប់ពាន់ឆ្នាំហើយធ្វើមិនដឹងរបៀបប្រាប់ឲ្យយើងរៀនកើតមិនទេមកពីយើងអត់ធានធ្វើហើយយើងមិនទាន់ស្គាល់អានេះស្គាល់ច្បាប់ណាតែកាលណាយើងស្គាល់ច្បាប់យើងអត់ខ្លាចញញើតទេបាទអីខ្ញុំកណាតែងតែធ្លាប់ទូលព្រះអង្គថាមនុស្សចេះតែកាលណាយើងខំប្រឹងរៀនចេះយើងអត់មានបរទេសសម្រាប់យើងទេ ដូចជាអ្នកបើកបអញ្ចឹងកាលណាដែលមាន map មាន penalty នឹងដៃហើយមិនភ័យព្រួយរឿងវែងខ្លាំងមានអីជារឿងពិបាកទៀតណាទៅកន្លែងភ្លើង stop ថាឥឡូវយើងដឹងភ្លើងខៀវភ្លើងក្រហមភ្លើងលឿងអត់ហើយកន្លែងណាកំនោះគេទៅដើរយ៉ាងម៉េចអញ្ចឹងបានថាយើងពីមុនយើងអត់ដឹងមកចេះតែខ្លាចរហូតវាមានការក្រែងរឯងញញើតញញើមតែគេនិយាយថាម៉េចស្ដាប់អញ្ចឹងហ្នឹងបាទ ពីព្រោះយើងច្រឡំស្មានតែកម្មាវិបាលទាំងអស់ហ្នឹងគឺជាអ្នកនិយាយប្រាប់យើងពីរឿងច្បាប់ប៉ុន្តែពិតវាមកនិយាយពីរឿងលោភយើងតាវាបំភ័យមិនឲ្យយើងធ្វើតាបាទណាតែការមិនដឹងគឺជាការមិនមានទោសទេគ្រាន់តែថាយើងនៅខាងក្រៅយើងមានលទ្ធភាពយើងមានភ័ព្វសំណាង ជាង បងប្អូនយើងដែលមិនបានចេញមកក្រៅព្រោះហេតុនោះហើយបានដំណឹងស្ដីអំពី បញ្ហាទាំងអស់នឹងធ្វើឲ្យយើងឈឺចាប់ដំណឹងស្ដីអំពីការ បន្តប្រគៀបសង្កត់មកលើបងប្អូនយើងអញ្ចឹងធ្វើឲ្យយើងឈឺចាប់ដោយសារយើងដឹងបាទបានយើងខំប្រឹង យើងខំប្រឹងជាមួយនឹងបងប្អូនយើងដតីទៀតដែលលោកខំដែរបាទលោកខំប្រឹងជួយផ្សព្វផ្សាយគ្នាអឺពីមួយថ្ងៃទៅមួយថ្ងៃការរីកចម្រើន ជាសន្សំសន្សំបាទបានឯខ្ញុំគូណា ធ្លាប់ប្រកាសប្រាប់ថា ការដែលបំបត្តិភ្នែកហើយ នឹង បំបត្តិតិចរបស់ពលរដ្ឋខ្មែរក្រមពីសម័យនេះតទៅសតវត្សទី21គឺជារឿងបំបត្តិលេងបានហើយបំបត្តិមកចុកតិចណាបាត់អត់បានទេបាត់បាត់តិចហើយនឹងបាត់ចុកតិចហើយនឹងបាត់ភ្នែកខ្មែរក្រមលេងបានហើយបាទមកពីយើងចាប់ផ្ដើមធ្វើបាទបាទហើយយើង សង្ឃឹមថាការធ្វើរបស់យើងហ្នឹងហើយនឹងមានលទ្ធផល ពីព្រោះអ្វីអ្វីក៏ដោយវាកើតពីការងារដែលយើងធ្វើនឹងឯងបាទផលប្រយោជន៍ខ្មែរក្រមនឹងទទួលបានលើកលែងតែខ្មែរក្រមនាំគ្នាធ្វើនោះអញ្ចឹងទេណាបើយើងមិនធ្វើអត់មានណាហ៊ានណាខ្ញុំថាមានជំនឿអញ្ចឹងមានជំនឿអូខេឥឡូវអរគុណបងធានសម្រាប់នេះសិនហើយឥឡូវមកបែរមកជួបបងគូមកជួយបញ្យលបន្ថែម ជួយមើលទស្សនវិជ្ជានៃបន្ទាប់ពីយើងបានអឺ ធ្លាក់ទៅក្នុងកណ្ដាប់ដៃថ្ងៃទី4មិថុនាឆ្នាំ1949រហូតមកដល់សពថ្ងៃតើខ្មែរក្រមយើង នៅសល់អ្វីខ្លះណាបាយកុំបងណាមិនសូវបានជ្រួតជ្រាបរឿងប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រមប្រហែលទេតែអាចនិយាយបានចេកណាសូមភ័យទោសពីសំណាក់ប្រិយមិត្តអតីតគុណគ្រប់ព្រះអង្គដែលនៅកម្ពុជាក្រម ដែលព្រះអង្គមានភាសាចាស់ចាស់ចាំចាំបានខ្លះឬប្រវត្តិសាស្ត្រខ្មែរក្រម ហើយនឹងយាយតាទាំងអស់តែអាយុច្រើនហ្នឹងប្រហែលជាដឹងខ្លះប្រវត្តិសាស្ត្រហ្នឹងខ្ញុំវាមិនសូវបានសិក្សាអានប្រហែលទេប៉ុន្តែតាមស្ដាប់ដែលលោកធាថេនមានប្រសាសន៍ម៉ាញ់មិញនេះបាទហើយនឹងការដែលយើងរស់នៅកម្ពុជាក្រោម21ឆ្នាំនោះមានការឃើញនឹងការដឹងខ្លះខ្លះថាតើខ្មែរកម្ពុជាក្រោមយើងមានសិទ្ធិអ្វីខ្លះបន្ទាប់ពី ថ្ងៃទី4ទីគុណទី4មិថុនាថ្ងៃទី4មិថុនាឆ្នាំ1949ដែលអាណានិគមបារាំងបាន កាត់ទឹកដីកម្ពុជាក្រមទៅឲ្យអតិរេកបៅដៃកាន់កាប់បាទយើងធ្លាក់ពីអាណានិគមបារាំងចូលមកចូលមកក្នុងអាណានិគមយួនយួនបាទក្នុងអាណានិគមយួនពី ចំនួននោះមកគឺថាខ្មែរកម្ពុជាក្រមយើងនៅមានសិទ្ធិ គួរសមក្នុងការតវ៉ាមតិមតិឬតវ៉ាផ្នែកខាងការធ្វើកោតកម្មបដិកម្មផ្សេងផ្សេងដែលយើងមិនសុខចិត្តយើងអាចមានសិទ្ធតវ៉ាបាន ដោយបញ្ចេញមតិឬក៏តង់ប្រសង់តង់ពុតបរិស័ទនឹងចេញទៅតស៊ូតស៊ូបដកម្មនៅក្នុងទីក្រុងផ្សេងផ្សេងយើងប្រឆាំងបច្ចេកការចំណន់នោះយើងប្រើយើងប្រើឆាត់ដែរណាប្រើឆាត់ជាអាវុធ ពេលខ្លះតោះអានឹងកណាមិនបានតនទេប៉ុន្តែវាមានអញ្ចឹងមានអញ្ចឹងណាប្រវត្តិប្រវត្តិរឿងរ៉ាវអ្វីដែលយើងមិនពេញចិត្តយើងមានសិទ្ធតវ៉ាយើង ប្រឆាំងឡើងបានបាទតែរហូតទៅដល់ឆ្នាំ2009ថ្ងៃទី30ខែមេសាណែខែមិថុនាអើតែយួនចូលកម្មទេគុណបាទទី30ខែ4តើទី30ខែណែ4ឆ្នាំ1900 75 75ហ្នឹងហើយខែមេសា ថ្ងៃទី30ខែមេសា1975តែកុម្មុយនីសយួនខាងជើង បានវាយឈ្នះយួនរដ្ឋសេរីខាងត្បូង ចូលមកកាន់កាប់វៀតណាមខាងត្បូង ដែល ក្នុងនោះយើងមានដែនដីកម្ពុជាក្រោម21ខេត្តនៅក្នុងនោះដែរបាទរួម ក្នុងនោះទៀតយើង មានប្រជាពលរដ្ឋខ្មែរក្រមមានប្រហែលជា7ទៅ8លាននាក់តាមស្ថិតិដែល សហព័ន្ធយើងយកការបានដូច្នេះចាប់តាំងពី ឆ្នាំដែលកុម្មុយនីសចូលកាន់កាប់មក75មកគឺ ថាខ្មែរក្រមយើងសឹងតែបាត់បង់អស់នៅសិទ្ធិសេរីភាពរបស់ខ្លួនឧទាហរណ៍ថាដីធ្លីដែលកុម្មុយនីសចូលមកកាន់កាប់បានមួយរយៈបងប្អូនខ្មែរកម្ពុជាក្រម ដែលធ្លាប់ជាម្ចាស់ទឹកម្ចាស់ដីមាន ដីរាប់ហិកតាហិកតា ខ្លះទៅរាប់រយកង់យើងហៅកង់នៅក្រោមមករាប់រយកង់ទៅពេលគេចូលមកដល់ទៅគេចែកទៅជារបបអស់យកទៅចែកគ្នាគេអស់ទៅយើងអាម្ចាស់ដើមនឹងសល់បានមិនណានម្នាក់បានមិនបែល5កង់10កង់អីទៅគេឲ្យ12កង់ក្នុងម្នាក់ដូច្នេះគេយកអស់លីងទៅដល់ទៅយកអស់នឹងមិនមានមកសុំយើងយកទេណាអានេះរឹបអូសរឹបអូសយកហ្មងតែឯងមិនធ្វើតាមបានមិនធ្វើតាមត្រូវតែជាប់ឃុំឃាំងឬក៏អាចបាត់បង់ជីវិតនោះ បាទអានេះសិទ្ធអាហ្នឹងនិយាយពីម្ចាស់ដីធ្លីបាទនិយាយពីសិទ្ធសេរីភាពការបញ្ចេញមតិដើម្បីតវ៉ារឿងអ្វីមួយជាប្របីនៃទំនៀមទម្លាប់ផ្នែកក្រមអាហ្នឹងជាការពិបាកណាស់កាលបើ ប្រសងមានអ្វីមួយ តវ៉ាអំពីសិទ្ធិសេរីភាពរបស់ខ្មែរក្រម អាចចាប់ចូលទៅពន្ធនាគារឬក៏ចាប់លោកសងសឹកហើយដាក់ពន្ធនាគាររហូតដល់ស្លាប់ក៏បាន អានោះវាជារឿង មានរឿងខ្លះជាអាចអាចដែល មានរឿងដូចតែគុណតុកជើងអីនៅព្រះតពាំងជាដើមហ្នឹងណាហើយនិយាយអំពីមានរឿងមួយ ដែលសំខាន់ទៀតដែលកុំមុនីខ្លាចខ្មែរក្រមបាទរឿងប្រសង់ដែលព្រះអង្គចេះពី សមាធិណាបាទការសំណាក់ថយអីហ្នឹងឧទាហរណ៍កុំមុនីនឹងវាខ្លាចថាអូលោកសំណាក់ថយហ្នឹងទៅជាបង្ហាត់តែរឿងកាប់មិនដាច់ដិតបញ្ឆេះអីនាំឲ្យខ្មែរក្រមផុសផុល វាទៅជាធ្វើការគម្រាមហាមប្រាមមិនអោយធ្វើសមាធិបង្ហាត់សមាធិដល់ណែយាយតាដែលជា ខ្មែរកម្ពុជាក្រមនោះខ្ញុំចង់ឲ្យធ្វើបើធ្វើទេតើឆ្លងកាត់តាមវាសួរថាកុម្មុនីយួនវាដឹងរឿងសមាធិនឹងយ៉ាងម៉េចទៅបានមកហាមប្រាមទៅអញ្ចឹងបាត់សិទ្ធិសេរីភាពផ្ទុយដែលវាវាប្រកាសវាចូលមកកាន់ការភ្លាមវាប្រកាសឲ្យគេថាគោរពសិទ្ធិសេរីភាពបណ្ដាសាសនាបណ្ដាសញ្ជាតិណាគោរពគេហៅអាតុងត្រង់ tôn trọng quyền tự do tín ngưỡng của các dân tộc các tôn giáo ấy ហ្នឹងបាទបាទប៉ុន្តែអាការដែលនិយាយវានិយាយតែបបោម៉ត់វាមិនយកមកអនុវត្តបាទពេលនេះឃើញតែខ្មែរក្រមបិទកាត់ហ្នឹងដែលមានបដិជនច្រើនអង្គដែលមានវ័យចាស់ភាសាហ្នឹងព្រះអង្គបង្ហាត់ទាំងសមាធិហ្នឹងព្រះអង្គក៏ផ្អាកអស់ទៅរួចផ្នែកខាងចាត់ចែងផ្នែកខាងមន្ត្រីសង្ឃវាចាត់ចែងឲ្យមានមន្ត្រីសង្ឃដូចជាមក មួយខេត្តហ្នឹងមន្ត្រីសង្ឃច្រើនមានមេគុណមានមន្ត្រីសង្ឃមួយសាលាស្រុកមាន3 4អីចឹងទៅបាទដើម្បីមើលប្រសង់យកការរាយការណ៍មានឈ្មោះបញ្ជីវត្តនេះមានប្រសង់ប្រមាណវត្តនោះមានប្រសង់ប្រមាណឈ្មោះអីខ្លះដើម្បីរាយការណ៍ជូនទៅអង្គការលើបាទដើម្បីគៀបគៀបប្រសង់ហើយអានេះជាការបាត់បង់សិទ្ធិសេរីភាពមួយក្នុងការដែលយើង បញ្ចេញមតិឬក៏យើងចង់ណែ បង្រីកផ្សាយពុទ្ធសាសនាអសរសាសខ្មែរហ្នឹងគឺថាក្នុងពេលថ្មីថ្មីហ្នឹងវាចូលមកហ្នឹងគឺថាបិទសឹងតែអស់ទៅគុណចាយើងនៅសល់ប្រហែលជា10 20%ទេរឿងសិទ្ធិសេរីភាពហ្នឹងរហូតមកដល់បច្ចុប្បន្ននេះ ដែលយើងឃើញថាដោយលោកទាធានមានប្រសាសន៍យ៉ាងថារដ្ឋាភិបាលវៀតណាមបានចូលធ្វើកតិកាជាមួយអង្គការសហជីវជាតិដើម្បីទទួលស្គាល់សិទ្ធិមនុស្សអន្តរជាតិជាដើមហ្នឹងណា អូយរហូតមកដល់ថ្ងៃទីប៉ុន្មានមិញលោកគីទេថ្ងៃថ្ងៃទីប៉ុន្មានដែលដែលដែល UN ទីនោះថ្ងៃទី13ហ៎13ខែថ្ងៃទី13ខែណែមិថុនាអត់មិថុនាអីថ្ងៃទី13ខែ9ឆ្នាំ2007អញ្ចឹងដែលដែល យើងយើងអសរអង់គ្លេសហៅកាត់ថា UN DRIP ហ្នឹងការប្រកាសសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិទទួលស្គាល់អំពីសិទ្ធិជនជាតិដើមចា ពួកការប្រកាសចេញប្រៅដែល UN មិនប្រកាសចេញហ្នឹងគឺថាគេទទួលស្គាល់ពិភពលោកហើយគេទទួលស្គាល់បានប្រកាសចេញផ្លូវការជាច្បាប់ជាសកល ការជាសកលជាជាជាជាណែវត្តមានជាប្រចាំបាទពួកក្នុងការប្រកាសហ្នឹងមានប្រទេសជាច្រើន ដែលទទួលស្គាល់ច្បាប់នោះក្នុងនោះមាន សាធារណរដ្ឋសង្គមនិយមវៀតណាមហ្នឹងបានចុះហត្ថលេខាដោយលោកធាធាមានប្រសាសន៍ចឹងមិនត្រឹមចុះហត្ថលេខា ទេចុះកតិកាទៀតថានឹងយកច្បាប់នឹងមកគោរពប្រតិបត្តិអនុវត្ត ក្នុងប្រទេសរបស់ខ្លួនឥឡូវកន្លងហួសទៅប្រហែលឆ្នាំហើយ តាំងពី ឆ្នាំ2007រហូតដល់ឥឡូវ2013ឆ្នាំ13ឆ្នាំកន្លងហើយ13ឆ្នាំ ចង់ចូល14ឆ្នាំឯ2021ហ្នឹងកន្លងទៅសួរថារដ្ឋាភិបាលវៀតណាមហ្នឹងបានជួយឲ្យខ្មែរក្រមដែលជាជនជាតិដើមហ្នឹងមានសិទ្ធិសេរីភាពឲ្យដឹងនៅច្បាប់ទៀង46ខដែលជាសេចក្តីប្រកាសរបស់អង្គសហអង្គការសហជីវជាតិឬទេបាទអត់មានទេมันត្រឹមថាมันឲ្យប្រជាពលរដ្ឋខ្មែរក្រម បានយល់ដឹងនៅអ្វីដែលជាច្បាប់អន្តរជាតិទទួលស្គាល់សិទ្ធិជនជាតិដើមនោះទេថែមទាំង មានការកៃបន្លំ ដូចជាលោកក្មួយយើងខាយកាលពីថ្ងៃចូលឆ្នាំចាស់កន្លងហើយណាបាទគ្រាន់តែគាត់មានបំណងចង់យកសិភៅច្បាប់អន្តរជាតិហ្នឹងមកចែកជូន បងប្អូនខ្មែរកម្ពុជាក្រមគ្នាឯងដើម្បីឲ្យសិក្សាយល់ច្បាប់ស្រាប់តែកម្មអភិបាលទៅបត់ចាប់គ្នាដល់ផ្ទះ រឹបយកអស់អាក្បួនច្បាប់ដែលសិភៅជាច្បាប់អន្តរជាតិសោះហ្នឹងបាទដែលខ្លួនឯងទទួលស្គាល់ហ្នឹងប៉ុន្តែកម្មវិធីបានទៅចាប់យករឹបអស់យករបស់គ្នាអានេះជាអំពើមួយដែលដែលធ្វើឲ្យខ្មែរកម្ពុជាក្រោមលុបច្បាប់បន្តពំច្បាប់ដែលដែលរដ្ឋាភិបាលខ្លួនឯងទទួលស្គាល់ប៉ុន្តែអាកូនចៅបំពេញពីលើហ្នឹងហើយអានេះវាជារឿងមួយអញ្ចឹងហូចធ្វើបាបអាងតែខ្លួនឯងមានអាវុធក្នុងដៃធ្វើបាប អាជនជាតិខ្មែរក្រមស្មោះត្រង់ ដែលចង់សិក្សាអំពីច្បាប់ អន្តរជាតិយកមក ដើម្បីជួយខ្មែរក្រមឲ្យគ្រប់គ្នាឲ្យយល់ច្បាស់អំពីអ្វីដែលអង្គការសហជីវិតបានប្រកាសទុកទទួលស្គាល់ជនជាតិដើមប៉ុន្តែរដ្ឋាភិបាលវៀតណាមมันបានធ្វើដូចខ្លួនឯងចុះកតិកាសញ្ញាទេណាផ្ទុយទៅវិញបំបត្តិអារឿងហ្នឹងអានេះបានខ្ញុំកណៃលោកទៀតថេនហ្នឹងបានពិគ្រោះគ្នាថានឹងលើកយួរនឹងលើកយួរនៅច្បាប់ហ្នឹងច្បាប់អន្តរជាតិប្រកាស ចេញនេះអង្គការសហប្រជាជាតិដើម្បីផ្សព្វផ្សាយដោយលោកទីធានមានប្រសាសន៍ឲ្យថាក្នុងមួយសប្តាហ៍យ៉ាងកំហុចណាស់ក៏បាន2ខដែរ2មេត្រា2មេត្រា ដើម្បីយកអត្ថាធិប្បាយនេះ មិនបាននេះតែប៉ុន្តែក្នុង website របស់បដិជគុណក្នុងណែទៅតាម YouTube ឬក៏ទូរទស្សន៍នេះដើម្បីឲ្យប្រជាពលរដ្ឋយុវជន ខ្មែរកម្ពុជាក្រមបានយល់ច្បាស់អំពីសិទ្ធិសិទ្ធិ សិទ្ធិរបស់ខ្លួនដែលជាជនជាតិដើមបាទពីព្រោះសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលវៀតណាមមិនទាន់បានទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមពេញច្បាប់នៅឡើយទេប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយរឿងពិតវានៅជាការពិតពីព្រោះខ្មែរក្រមបានទៅរស់នៅទឹកដីកម្ពុជាក្រមនឹងប្រហែលទេដូចលោកទីថេនថារាប់ពាន់ឆ្នាំមកហើយ តែវៀតណាមទៅតែវាយចូលមកបានឆ្នាំ1978ប៉ុណ្ណោះមកកាន់កាប់គួយថាដីរបស់វៀតណាមមិនត្រូវ កណាកណាមានអូខេអរគុណច្រើនបងបងគីមគូគាត់មានការចាប់អារម្មណ៍ទៅលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហ្នឹងហើយมันបានมันបានទាំងគោរពផងបាន ទាំងឲ្យកូនចៅហ្នឹងទៅរំលោភជន់ឃ្លីនៅច្បាប់អន្តរជាតិតើបងមានការឆ្លើយតបទៅយ៉ាងម៉េចដែរគាត់ណារឿងហ្នឹងយើងរងចាំសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិជាបន្តបាទ ពួកគេជន់ឈ្លីអញ្ចឹងយើងគ្រាន់តែរាយការណ៍ជូនទៅទេហើយខ្ញុំគណាបានទទួលតំណែងថាអង្គការសហជីវជាតិនឹងគេបានតាមដានយ៉ាងជាប់លាប់ជាទីបំផុតរហូតទៅដល់គេ monitor គ្រប់សកម្មភាពនៅ Facebook របស់យុវជនយើងទាំងប្រមាណសកម្មជនសិទ្ធិមនុស្សរបស់យើងហ្នឹងគេតាមដានរហូតគេតាមដានបាទគេតាមដានមើលសកម្មភាពរួម ទាំងសកម្មជនដីធ្លីបាទ នៅឯកមូនសមានការកាត់ទោសអយុធធម៌ប្រហែលថ្ងៃមុនកន្លងមកហ្នឹងក៏ដោយបាទក៏ UN តាមដានទាំងអស់ពីព្រោះហេតុអីអង្កាលដែលប្រជាពលរដ្ឋយើងមានបញ្ហាដីធ្លីហ្នឹងយើងបានរាយការណ៍ទៅហើយយើងបានរាយការណ៍មួយលើកទៅហើយហើយគេដឹងទៀតថារឿងនឹងវាពាក់ព័ន្ធទៅដល់ការរំលោភបំពានដោយរដ្ឋវៀតណាមនឹងគេ គេវាយឡើងមកឆ្នាំ75ហ្នឹងគេគិតថាដីទាំងអស់ហ្នឹងគេវាយយកបានពីអាមេរិកអញ្ចឹងណាតើប៉ុន្តែមិនមែនទេអានោះជាការបំផន់ជាការបំផន់ណាប្រវត្តិសាស្ត្រណាដីអាមេរិកយួនសេរីអីក៏ដោយដីនឹងជាកម្មសិទ្ធិរបស់ខ្មែរក្រមតើមានអ្នកណាហ៊ានមកឈ្លានពានមានអ្នកណាហ៊ានមកបោតយកអត់ទេគេត្រូវការទិញគេមកនិយាយយើងយើងលក់ក៏លក់យើងមិនលក់ក៏គេមិនហ៊ានធ្វើអីយើងដែរណា លើកលែងតើគេមានផែនការមកធ្វើផ្លូវអីដើម្បី ស្ថាបនាប្រទេសជាតិប្រកាសចំដីយើងក៏ប៉ុន្តែគេជូនក្នុងតម្លៃទីផ្សារមួយត្រឹមត្រូវទៀតសមរម្យណាគេនិយាយតិចត្រឹមត្រូវតែរដ្ឋាភិបាលនេះវាវាយយកមកឡើងវាថាដីនឹងវាយយកបានទាំងអស់អានឹងជារឿងរំលោភមួយហើយប៉ុន្តែពេលនោះប្រជាពលរដ្ឋយើងវានៅមានការញញើតញញើមដោយសារច្បាប់ដតីទៀតគេអត់តន់ចេញ ច្បាប់នេះក្រោយមកទៀតបានគេរៀបចំធ្វើទៅផងបាទគេរៀបចំធ្វើឡើងពី1982គេជាចាប់រៀបចំឡើងបាទប៉ុន្តែក្នុងនោះគេមានកតិកាសញ្ញាអីផ្សេងផ្សេងចងជាមួយសេចក្តីប្រកាសជាសកលហ៎ច្បាប់សិទ្ធិមនុស្សហ៎បាទសិទ្ធិមនុស្សប្រកាសណែថ្ងៃទី10ខែ12ឆ្នាំ1948នោះមានប្រកាសហើយ ប៉ុន្តែអ្វីដែលច្បាប់នេះមានចែងចេញមកគឺអត់មានវត្តមាននឹងរាល់មាត្រាទាំង46នេះតាអត់មានវត្តមាននៅ ក្នុងច្បាប់សិទ្ធិមនុស្សទេគេប្រាប់អញ្ចឹងអ្វីដែលច្បាប់សិទ្ធិមនុស្សនៅខ្វះសម្រាប់ជនជាតិដើម ពីព្រោះគេឃើញជន ជាតិដើមនឹងអ្នកមានបញ្ហាច្រើនបំផុតសិទ្ធិមនុស្សមិនមាន ពាក់ព័ន្ធទៅដល់បញ្ហា ជនជាតិដើមទេ មិនដាច់ខាតទៅជនជាតិដើមទេ តែច្បាប់នេះសេចក្តីប្រកាសនេះនិយាយតែអំពីសិទ្ធិរបស់ជនជាតិដើមទាំងស្រុងបាទមកអំពីជនជាតិដើម មានពាក់ព័ន្ធតែដីធ្លីគេអកគេមរតករបស់ដូនតាវប្បធម៌ប្រពៃណីដែលត្រូវគេជន់ឈ្លីត្រូវគេបំបត្តិពោជនីយដ្ឋានត្រូវបានគេជន់ឈ្លី ដែលជាកន្លែងល្អនោះបាទ ភោជនីយដ្ឋានរបស់ជនជាតិដើមភាគច្រើនធ្វើនៅទីទួលហើយកន្លែងហ្នឹងវាច្រើនតែត្រូវប៉ាន់វាឡើងថ្លៃម្លោះហើយគេប្រើជំនាញហ្នឹងមកគៀបសង្កត់យុទ្ធលក់នោះអញ្ចឹងបានគេរៀបចំសេចក្តីប្រកាសនឹងឡើងបាទបើគ្មានសេចក្តីប្រកាសនេះជាទីអាងទេ ប្រទេសមួយចំនួនសិនបីប្រទេសមានលទ្ធិប្រជាធិបតេយ្យនឹងក៏ដោយក៏នៅតែមានការពេញឆោតពេញចោះពេញចូលឲ្យអ្នក ជនជាតិដើមនឹងវងវែងជាទូទៅជនជាតិដើមមិនសូវជាមានតម្រេះវិជាគ្រប់គ្រាន់គ្រប់គ្រប់គ្នាទេ មានតែចំនួនណាភាគរយតិចតួច ហើយបើភាគរយតិចតួចនឹងមិនខំប្រឹងបញ្យល់គ្នាគាត់ទៀតបាទអ្នកដតីទៀតគឺអត់ដឹងទេគឺអ្នកជនជាតិដើមនឹងគឺថាមានការខ្សត់ខ្សោយនឹងហ្មងមកអំពីគេជិះជាន់ណាជនជាតិដើមវាចេះបងបាទ ពីដើមឥឡូវថាទឹកដីនឹងទឹកដី កម្ពុជាក្រមជារបស់ដូនតាយើងបាទជនជាតិដើមវាមានមិនច្រើនទេប៉ុន្តែគាត់ទៅទន្ទ្រានយកទីដីនោះកាន់កាប់ ទឹកទេសភូមិនោះមុនគេយើងមិនមែនជាម្ចាស់ទាំងអស់ទេប៉ុន្តែយើង កាន់កាប់កន្លែងនឹងទាំងអស់បាទយើងទៅកន្លែងនោះមុនគេបានន័យថាកន្លែងនោះជារបស់យើងទាំងអស់យើងចង់ទៅរស់នៅកន្លែងណាក៏បានដែរ ពីដើមយើងចង់ទៅណាទៅណាក៏បានតែគាត់តែប្រាក់គ្រាតហ៎តាបានអីពីដើមយើងមាន វិធី នីតិវិធីមួយហៅថាកាត់ក្តីទៅតាមរដ្ឋប្រវេណីតែមិនហៅថារដ្ឋប្រវេណីអ្នកណា ចាស់ជាងគេនៅក្នុងភូមិនឹងអ្នកនឹងជាអ្នកសម្រេចការបាទដែលយើងហៅថាមេនដងបាទស្រុកយើងពីដើម តែតែក្នុងនៅក្នុងភូមិនឹង អ្នកណាចាស់ជាងគេគាត់ហៅថា អ្នកនឹងជាមេនដងបាទ បាទបានន័យថាការងារទាំងអស់អ្នកនោះសម្រេចមកអ្នកនោះជាអ្នក សម្រេចការងារទាំងតូចទាំងធំរួមទាំងពាក់ព័ន្ធជាមួយនឹងការងារអីការងារណែអឺប្រពៃណីវប្បធម៌រហូតទៅដល់អធិការ នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកនោះទៀតណាអរគុណទៅបាទ លោកប្រធានលោកអរគុណលោកធានលោកប្រធានក៏ទៅគូដល់មជ្ឈមណ្ឌលបាទលោកប្រធានអរគុណអរគុណលោកប្រធានជួយឧបត្ថម្ភផងហើយជួយរៀបចំឲ្យនៅកំពង់កបានល្អទៀតណានោះអញ្ចឹងយើងរៀបចំកាត់ក្តីយើងដោយរដ្ឋប្រវេណីក៏ដល់ក្រោយមកជនឆ្លៀនពៀនទទួលការអនុគ្រោះពីយើង ហើយមិនយកនៅសេចក្តីអនុគ្រោះរបស់យើងនឹងមកធ្វើជាបដិការៈតបស្នងមកយើងវិញទេ បែជាទន្ទ្រានជា សន្សំសន្សំទៅ ពីព្រោះអ្នកដែលឆ្មៀតចូលមកសន្សំសន្សំហ្នឹងបងចាតែយើងមិនប្រយ័ត្នពួកនឹងថ្ងៃមួយក៏ច្រើនទៅច្រើនទៅច្រើនទៅវាទៅជាគេមនុស្សមានចំនួន ច្រើនជាងជនជាតិដើមហ្នឹងជនជាតិដើមមិនសូវមានការអភិវឌ្ឍទេ ហើយចេះតែបន្សាត់ខ្លួនសន្សំសន្សំហើយជួនកាលវាចេះទៀតអ្នកជនជាតិដើមនឹងបង្កាត់ពូជជាមួយគ្នាគេហៅរួមរួមសម្ព័ន្ធជាតិប្រព័ន្ធជាមួយគ្នាណាបន្ទុណាគេមនុស្សប្រុសជនអន្តោក្រាមហ្នឹងគេមកការជាមួយនឹងមនុស្សស្រីជនជាតិដើមឬមួយមនុស្សស្រីអន្តោក្រាមហ្នឹងមកការជាមួយនឹងមនុស្សប្រុសជនជាតិដើម អ្នកនោះក៏คล้ายទៅជាជនជាតិដើមដែរនោះវាមានពូជពូជអញ្ចឹងពូជឪពុកក៏ដោយពូជម្ដាយក៏ដោយពីព្រោះខ្ញុំប្រគុណា ទៅធ្វើការនៅទីនេះដែលប្រទេសអូស្ត្រាលីគេអនុវត្តទៅតាមច្បាប់ស្ដីពីសិទ្ធិជនជាតិអាសេចក្តីប្រកាសស្ដីពីសិទ្ធិជនជាតិដើមនេះទៅធ្វើការកន្លែងណាក៏ដោយក៏ក្នុងហ្វមនឹងសួរជានិច្ចតើអ្នកឯងមានជាប់ឈាមអាបូរីជីនីឬអត់ ហ្នឹងហើយបើយើងថាយេះធិចយេះដាច់ខាតអ្នកនឹងត្រូវតែយកធ្វើការទាំងដាច់ខាតទាំងដល់មានសិទ្ធខ្លាំងណាស់ទោះបី តម្រេះវិជាមិនគ្រប់គ្រាន់ក៏ដោយបទពិសោធន៍មិនគ្រប់គ្រាន់ក៏ដោយនៅ ក្នុងច្បាប់ថាត្រូវឲ្យយកអ្នកនឹងធ្វើការម៉ែគេលើកទឹកចិត្តជនជាតិដើមគេល្អមែនទោះបីកាត់ពូជក៏ដោយ កាត់ពូជម្ដាយកាត់ពូជឪពុកអីក៏ដោយក៏គាត់តែនឹងខ្សែស្រឡាយបាទអីប្រៀបធៀបដូចជា ជនជាតិវៀតណាមមួយចំនួនដែលកាត់ជាមួយខ្មែរអ្នកនោះក៏មានឈាមជ័រជនជាតិដើមដែរនោះអញ្ចឹងបានយើងក៏អត់ដាច់គ្នាទេយើងមិនមែនថាវៀតណាមត្រូវទៅដាច់តែវៀតណាមអត់ទេឲ្យតែវៀតណាមមានប្រពន្ធខ្មែរវៀតណាមការប្តីខ្មែរអ្នកនោះមានឈាមជួនជាតិដើមតែម្ដងដូចគេនៅក្នុងគេធ្វើអញ្ចឹងនៅហ្នឹងដែលខ្ញុំគុណណាដឹងនឹងអញ្ចឹង ជនជាតិដើមមិនមែនអាក្រក់ខ្មៅស្ញេះអីដូចពីដើមណាអត់ទេឥឡូវសស្អាតស្អាតហើយរៀនចេះដឹងក៏ប៉ុន្តែគេមានឈាមមានឈាមជនជាតិដើមពូជពងឈាមម្ដាយឬមួយឈាមឪពុកបានអីយើងហើយនឹងវៀតណាមនឹងវាអត់ដាច់ពីគ្នាអញ្ចឹងយើងត្រូវរស់ជាមួយវៀតណាមវៀតណាមត្រូវរស់ជាមួយខ្មែរក្រៅប៉ុន្តែវៀតណាមត្រូវយល់ច្បាស់អំពីបញ្ហាហ្នឹងបញ្ហាច្បាប់ហ្នឹងណាយើងអត់ចង់ធ្វើជាសត្រូវនឹងគ្នាទេ ពីមនុស្សសម័យនេះសតវត្សទី21គេមិនត្រូវការចងអាឃាតគំនុំគុំគួនគ្នាទេ យើងទៀមទាឲ្យតែរដ្ឋវៀតណាម មានការយល់ដឹងឲ្យច្បាស់លាស់ពីចំណុចហ្នឹងអំពីចំណុចចិត្តសាស្ត្រនៃ មនុស្សហ្នឹងឲ្យច្បាស់លាស់កុំបំពេញមកលើខ្មែរក្រោមទៀតពីព្រោះខ្មែរក្រោមគេមិនសក់ចិត្តទេយើងជាខ្មែរក្រមយើងអត់សពចិត្តទេពេលដែលយើងដឹង យើង មាន ការឈឺចាប់ណាស់ យូរណាស់ហើយអ្នកឯងដឹងរឿងអស់ហ្នឹងអ្នកឯងមិនមកមកបង្ហាញឲ្យខ្មែរក្រមដឹងរឿងហ្នឹងដែលយើងត្រូវឈឺចាប់ ដែលយើងត្រូវបើកវេទិកាបញ្យលជនជាតិយើងឲ្យយល់ច្បាស់ហើយឲ្យវៀតណាមយល់ឲ្យច្បាស់កន្លែងហ្នឹងយើងមិនមែនចង់បំបែកទឹកបំបែកដីទេប៉ុន្តែយើងត្រូវមានសិទ្ធិសម្រេចក្នុងវាសនាអធិបតេយ្យភាព សេដ្ឋកិច្ចរបស់ខ្លួន ពីព្រោះអ្នកឯងមិនមើលថែទាំមិនមើលសក់ទុកខ្មែរក្រមឲ្យបានដដល់អ្នកឯងមិនរៀបចំខ្មែរក្រមឲ្យសមជាជនជាតិដើមឲ្យមានកតញ្ញូឲ្យមានមន្ទីរពេទ្យរបស់គេសូម្បីមិនមែនទេលោកសង្ឃនឹងទៅរៀបចំឲ្យមានមន្ទីរពេទ្យលោកសង្ឃទៀតនៅប្រទេសកម្ពុជាគេមានមន្ទីរពេទ្យលោកសង្ឃជាពិសេសសម្រាប់លោកត្មងឬមួយបើគ្មានលទ្ធភាពធ្វើអញ្ចឹងទៅតែក្នុងមួយមន្ទីរពេទ្យត្រូវមានបន្ទប់ពី2ទៅ3ឡើងសម្រាប់ពិសេសសម្រាប់លោកសង្ឃ សម្រាប់ជនជាតិដើមអានឹងគឺជាការគោរពចំពោះសាសនារបស់ជនជាតិដើមมันត្រូវអនុវត្តឲ្យมันត្រូវឲ្យ មនុស្សស្រីមកបំពៀបំពៀនលើលោកសង្ឃទេ វាអាចថាបើថាលោកសង្ឃអនុញ្ញាតបានប៉ុន្តែបើលោកថាមិនអនុញ្ញាតឲ្យ ពេទ្យស្រីមកមើលអត់មកបានទេណាអានឹងវាត្រូវលសិទ្ធសម្រាប់អញ្ចឹងហើយបើលោកមិនព្រមឲ្យមនុស្សពេទ្យស្រីមកមើលត្រូវរកពេទ្យស្រីពេទ្យប្រុសមកមើលលោកឲ្យច្បាស់ អានឹងអញ្ចឹងការគោរពនឹងវាច្បាស់លាស់អញ្ចឹងឧទាហរណ៍ដូចខ្ញុំអង្គណានឹងយើងជន់ភៀសខ្លួនផងមកទីនេះយើងមិនចេះនិយាយគេត្រូវរស់អ្នកបោះប្រែមកជួយយើងមកអំពីយើងសំសិទ្ធជ្រោះកោននយោបាយហើយវៀតណាមក៏ចុះហត្ថលេខាសិទ្ធជ្រោះកោននយោបាយនឹងដែរអ្នកណាសំសិទ្ធជ្រោះកោនត្រូវឲ្យគេជ្រោះកោនហើយត្រូវឧបត្ថម្ភត្រូវជួយ គេអ្នកនឹងពីព្រោះមានបញ្ហា ជនជាតិវៀតណាមមានបញ្ហានយោបាយសំសិតជ្រកកោតគេក៏គេមើលថែទាំអញ្ចឹងដែរអញ្ចឹងការមើលថែទាំគ្នាវាទៅវិញទៅមកវាមានការឆ្លើយគ្នាអញ្ចឹងហើយគាត់យល់ច្បាស់រឿងច្បាប់នឹងហើយតាគាត់យល់ច្បាស់ហើយគាត់មិនត្រូវទៅអញ្ចឹងទេគាត់ឲ្យមានការភ្ញាក់រលឹកឡើងឲ្យមានការដូរអេរយាប័តកុំឲ្យនៅជាមនុស្សខលខូចហើយចង់បាន ល្បីឈ្មោះនៅលើពិភពលោកមិនត្រូវឡើយត្រូវតែដូរអេរយាប័តនឹងដូរជាដាច់ខាត ពុំនោះទេខ្ញុំមកគុណានិយាយដដែលដដែលក៏ប៉ុន្តែសុំមើលឲ្យច្បាស់ទាំងកម្មាភិបាលទាំងអីក៏ដោយពីព្រោះគេចាប់អារម្មណ៍ជាមួយនឹងទូរទស្សន៍ KKCC ដែរគេយកចិត្តទុកដាក់គេតាមដានដែរយើងក៏ដឹងថារដ្ឋវៀតណាមកម្មាភិបាល គេក៏កំពុងតែតាមដាននៅវេទិកាយើងពិភាក្សានឹងដែរសូមអស់លោកយល់ឲ្យច្បាស់យើងខ្ញុំមិនមែនចេះតែរិះគន់តែប្រេះតែប្រាស់ទេអស់លោកធ្វើនឹងបំពេញលពលរដ្ឋខ្មែរនឹងវាច្រើនឆ្នាំមកហើយ បានយើងទ្រាំអត់បានយើងមើលឃើញថាបន្ទុកបន្តទៀតអស់លោក បើយើងមិនព្រមនិយាយទេអស់លោកនឹងបន្តបំបិតភ្នែកហើយនឹងចុកទៅជាប្រជាពលរដ្ឋយើងតទៅទៀតទើបយើងនាំគ្នានិយាយហ្នឹងពីពួកអស់លោកចាប់ផ្ដើមឆ្លៀនពៀនចូលគ្រប់គ្រប់ដណ្ដប់ចូល មកគ្រប់គ្រងសាសនារបស់គេហើយហើយនៅក្នុងច្បាប់នេះមានចែងយ៉ាងច្បាស់មិនអោយអ្នកឯងមក ក៏បំពេញនៅលើសាសនារបស់គេទេមិនអោយមកធ្វើជាចវាយដឹកនាំគេទេពីព្រោះឯងនិយាយយួនគេនិយាយខ្មែរវាស្ដាប់គ្នាវាអត់ច្បាស់ទេត្រូវតែលើកតម្កើងឲ្យគេធ្វើជាមេដឹកនាំរបស់គ្នាគេ បាន បានរឿងនឹងវាទៅមកកើតហើយអ្នកឯងទៅដើរទន្ទឹមគ្នាក្រមសាសនាអ្នកឯងបើកសម្រាប់តែគ្រប់គ្រងសាសនាអ្នកឯងទៅរៀបចំខ្មែរឲ្យគ្រប់គ្រងសាសនារបស់ខ្មែរ បានអ្នកឯងធ្វើអនឹងត្រឹមត្រូវបាន ខ្មែរទទួលអ្នកឯងបានបាទបើមិនធ្វើអញ្ចឹងទេខ្មែរទទួលមិនបាន ទេ ខ្មែរក្រមទទួលមិនបានទេមិនអាចរស់នៅបានណាហើយហើយខ្ញុំសូមជម្រាបសូមកុំយល់ច្រឡំថាយើងខ្ញុំនេះចេះតែ បំផុសបំផុលតែប្រទេសតែប្រាអត់ទេ គឺបញ្យល់ធ្វើជាសេនាធិការរបស់អង្គការសហជីវជាតិឲ្យសុខសាន្តដើម្បីបញ្យល់ប្រជាពលរដ្ឋយើងមិនឲ្យខ្លាចតែឯងតទៅទៀតទេ ក្នុងច្បាប់នៅលើពិភពលោកគេមិនអោយខ្លាចគ្នាទេប៉ុន្តែបើអ្នកឯងធ្វើត្រឹមត្រូវយើងគោរពយើងគោរពពីព្រោះយើងត្រូវរស់នៅជាមួយគ្នាយើងត្រូវរស់នៅជាមួយវៀតណាមយើងយកដីយើងទៅឯណាកើតអត់ទេហើយយើងទៅដេញគេចេញពីនឹងថាអត់ទេប៉ុន្តែនេះជាទឹកដីគេមកដាក់បដូនតាយើងអ្នកឯងមិនដោះស្រាយបញ្ហានៅទីនោះយើងខ្ញុំត្រូវតែទៀមទីអាសិទ្ធនោះពីព្រោះ សេចក្តីប្រកាសនេះអនុញ្ញាតឲ្យយើងធ្វើណាអង្គការសហប្រជាជាតិអនុញ្ញាតឲ្យយើងធ្វើថ្ងៃមួយដែលគេបើកគេហៅថា decolonization ឡើងវិញយើងនឹងដាក់ពាក្យ decolonization ពីព្រោះអា decolonization ព្រះអង្គវាមានបើកមួយរយៈកាលរយៈកាលកណាវាអស់អំណាចទៅទៅបើក decolonization នឹងវាអស់ទៅបាទមករយៈបើកនឹងព្រះអង្គឃើញដែរ ប្រទេសពីដើមវាមានតែច្រើនដល់190ជាងអញ្ចឹងឯណាប្រទេស មានតែ140 130តាដល់គេបើកខោឌីកូឡណៃអ្នកណានៅក្រោមគេរៀបចំខ្លួនហើយ គេដាក់ពាក្យសុំឌីកូឡណៃទៅបើតែតាមមិនឡើយបញ្យល់លោកគួរច្បាស់សិនឌីកូឡណៃនឹងមាននេះមិនគឺថាមិននៅក្រោមអាណានិគមរបស់គេទៀតអូអញ្ចឹងយើងអាចសុំច្បាប់ដាក់ពាក្យចូលទៅអង្គការសហប្រជាជាតិថាខ្ញុំសុំមិននៅក្រោមអាណានិគមរបស់យួនទៀត ហ្នឹងហើយគេមើលផោះតាងទៅគេចាត់ចែងឲ្យយើងទៅបើយើងគ្រប់គ្រាន់ថាឲ្យយើងមានក្រុមរៀបចំហើយដល់ថាមានអស់ហើយធានាធិបតីក៏យើងខ្ញុំមាននាយករដ្ឋមន្ត្រីក៏យើងខ្ញុំមានរដ្ឋមន្ត្រីក៏មានសមាជិកសភាក៏មានរៀបចំឌីកលណាយព្រឹបបើថាគ្រប់គ្រាន់មានប្រទេសគេគ្រប់គ្រងយើងឌីកលណាយអូខេយើងអត់នៅក្រោមអាណានិគមអានឹងអង្គការសហជីវជាតិនឹងរយៈមុនគេបើកម្ដងដូចជាបើក10ឆ្នាំមកអឺ ហើយបើយើងធ្វើតន់ឱកាសនោះយើងដាក់បានតើមករយៈមុនឌីកុលណៃព្រះអង្គប្រទេសកើនឡើង20 30ទៀតនោះម៉ែអញ្ចឹងខ្មែរក្រុមអញ្ចឹងយើងដាក់ចូលមកយើងធ្វើមិនតន់ពីមុនបាទយើងមកធ្វើអត់តន់ណាបាទឥឡូវយើងរៀបចំហើយតែកណាដល់ពេលយើងការព្រាត់ប៉ុន្តែយើងនៅតែមានសិទ្ធបង្កើតជាជាស្វ័យយ័តណាយើង ធ្វើជារបៀបស្វ័យយ័តតបបានពីព្រោះយើងគ្រប់ផោះតាងដោយខ្ញុំគុណាទូល ថាខ្មែរក្រមគឺជាប្រជាសាសន៍មួយដែល UNPO គេទទួលស្គាល់ថាយើងជាប្រជាសាសន៍មួយគ្រប់ខ້ອຍហេតុអ្វី យើងមាន4ចំណុចបាទយើងមានទឹកដីយើងមានមនុស្សខ្មែរក្រមយើងមានប្រវត្តិសាស្ត្រខ្មែរក្រមយើងមានវប្បធម៌ខ្មែរក្រមមាន គ្រប់ទាំងអស់បាទបានគេទទួលស្គាល់យើងដូច្នេះពេលដែលទៀមទាគ្រប់សមត្ថភាពទៀមទាយើងអាចធ្វើស្វ័យយ័តបានដើម្បីคลายទៅជាស្វ័យយ័តភាព ខ្មែរក្រមទាំងអស់ត្រូវយល់អំពីច្បាប់នឹងទាំងអស់នេះអូខេបានយើងមាន សិទ្ធិធ្វើស្វ័យយត្តភាពបានព្រោះស្វ័យយត្តភាពយើងក្រុមគ្រប់គ្រងសេដ្ឋកិច្ចខ្លួនយើងទាំងអស់ត្រូវយល់អំពីយើងនៅជាមួយរដ្ឋវៀតណាមបាទប៉ុន្តែវៀតណាមអត់មានសិទ្ធិមកគ្រប់គ្រងប្រមាណខេត្តខ្មែរក្រមនោះទេអត់ទេបាទណាយើងនៅជាមួយគ្នានៅរដ្ឋនៅជាមួយគ្នាបាទយើង គ្រប់គ្រងខ្លួនយើង យើងបង្កបង្កើនផលមកអភិវឌ្ឍកន្លែងយើងធ្វើផ្លូវខ្នល់ បង្កើនវប្បធម៌សង់វត្តអារាមបណ្ដោះបណ្ដាប្រជាពលរដ្ឋខ្ញុំឲ្យរៀនតែខ្ញុំឥឡូវបងបងនិយាយចូលដល់ចំណុចហ្នឹងបងបាននិយាយពីសិលនេះមុនម្ដងហើយរឿងលើកទងតើទងហ្នឹងយើងអាចមានសិទ្ធិលើកនៅឥឡូវហ្នឹងយើងលើកបានតើរឿងសំខាន់តែតែខ្ញុំនិយាយខ្ញុំកណានិយាយពីរឿងទងហ្នឹងវាពាក់ព័ន្ធវាពាក់ព័ន្ធទៅខ្មែរក្រមយើងខ្លះហ្នឹងវានៅច្បុកច្បល់អ្នកខ្លះហ្នឹងមិនទាំងយល់ទៅទៀតបាទ ថាទងនឹងគឺជាការបំបែករដ្ឋដែលដែលរដ្ឋវៀតណាមចោតយើងហ្នឹងស្នើសុំទៅអេកូសុបក៏យើងចាំស្នើសុំចូលជាក្រុមប្រឹក្សាផ្ដាល់យោបល់ឲ្យអេកូសុបហ្នឹងគេចោតខ្មែរក្រមថាគេរាយការណ៍ទៅថាខ្មែរក្រមនេះមានបំណងបំបែករដ្ឋព្រោះយើងមានតាំងពីផែនទីមានតាំងពីទងជាតិបាទហើយចតើ Aborigine ដែលគេគេគូផែនទីតំបន់តំបន់ ដីរបស់ជីដូនជីតាគេទង់អាបូរីជីនីនេះគេបំបែករត់ដែរអីម៉ូរីនៅញូហ្សេឡង់នឹងគេបំបែករត់ដែរអីពួកឥណ្ឌានៅអាមេរិកនឹងគេបំបែករត់ដែរអីមានអ្នកណាគេបំបែករត់បើអ្នកឯងផ្ដល់សិទ្ធិសេរីភាពហើយឥឡូវធ្វើបានត្រឹមតែមិនដល់ឲ្យ100%ដោយអាបូរីជីនីអូស្ត្រាលីចាស់ឲ្យបានតែ50%ក៏យើងមើលឃើញថា អាច នៅជាមួយគ្នាបាន ជជែកគ្នាបន្តទៀតបាទអ្វីដែលនៅសេសសល់ជជែកគ្នាទៀតប៉ុន្តែចាប់ផ្ដើមពី50%មកបាទរដ្ឋអូស្ត្រាលីដែលគេផ្ដល់ឲ្យអាបូរីជីនីនេះបាទកុំឡើយដល់100%ដូចគេដូចឯងដឹងថារដ្ឋវៀតណាមមនុស្សក្រដែរណាតំ50%ខ្មែរក្រមនឹងទទួលយកហើយចាប់ផ្ដើមជជែកគ្នាជាសន្សំសិបអ្វីដែលលទ្ធភាពវៀតណាមអាចធ្វើទៅបានយើងជជែកគ្នាពីរឿងហ្នឹង អញ្ចឹងរឿងទងដូចគ្នា ទងគឺជាតំណាងឲ្យប្រជាសាស្ត្រខ្មែរក្រមមិនមែនបញ្ហាដើម្បីតំណាង8រដ្ឋទេអត់ទេ8រដ្ឋទៅណាយើងអត់ត្រូវការ8រដ្ឋទេ នៅជាមួយគ្នាហ្នឹងប៉ុន្តែផ្ដល់សិទ្ធិយើងខ្លះពីព្រោះអ្នកឯងមិន គ្រប់គ្រងយើង ត្រឹមត្រូវបាទឥឡូវឧទាហរណ៍ដូចខ្លោងទ្វារផ្លូវចូល ទៅខេត្តព្រះតពាំងបាទ វាយចោលរបស់គេសន្យា ថាធ្វើឲ្យស្អាតដូចគ្នាតម្រង់គូធ្វើឲ្យខ្ពស់ជាងពីព្រោះគេគិតថាទៀបតែគឺជាការយល់ច្រឡំរបស់ក្រមប្រជាសាស្ត្រខ្មែរដែលយើងអនុញ្ញាតឲ្យគេវាយចោលគឺជាការខុសឆ្គងគេមាន សិទ្ធធ្វើវៀងកន្លែងផ្សេងគេទិញធ្វើវៀងកន្លែងផ្សេងរត់គេមានលុយគ្រប់គ្រាន់ប៉ុន្តែយើងមិនគួរអនុញ្ញាតឲ្យគេវាយចឹងទេឥឡូវជាជុលវាយហើយសន្យាធ្វើសង ត្រូវធ្វើសងគេឲ្យបានឲ្យដូចគេឲ្យឲ្យខ្ពស់ចុះហើយក្បាច់រចនាប័ទ្មឲ្យដូចពីដើមបានបានបានយើងចាប់ផ្ដើមជជែកគ្នាសន្សំសន្សំតទៅទៀតរឿងដែលសន្យាឲ្យមិនបានធ្វើត្រូវតែធ្វើឲ្យបានអានឹងបាន បានជជែកគ្នាបានបញ្ហាប្រវត្តិសាស្ត្រត្រូវទទួលស្គាល់មកវិញកុំបំភ័ន្តថាអ្នកឯងមកកកើតទឹកដីនឹងដែរមកកសាងទឹកដីនឹងទេអត់បានទេ ទឹកដីនេះជាដូនចតាខ្មែរក្រមជាអ្នកកាន់កាប់ទី1អ្នកឯងមកសុំជ្រោះក្រោនទេទោះកន្លែងនឹងមិនអភិវឌ្ឍក៏ដោយក៏អ្នកឯងជាអ្នកមកសុំជ្រោះក្រោនដែរអ្នកឯងអត់មែនចូលរួមមកកសាងអីទៅនឹងទេមិនមែនកសាងទី1ជាមួយ ជនជាតិខ្មែរក្រមទេអត់ទេកុំនិយាយឲ្យសោះនិយាយកន្លែងនោះអត់បានទេយើងអនុញ្ញាតរស់នៅជាមួយគ្នាបានក៏ប៉ុន្តែ ជំហានដំបូងត្រូវទទួលស្គាល់អានឹងសិន ថាណឯងគឺជាអ្នក មកក្រោយខ្មែរក្រោមមកនៅក្រោយខ្មែរក្រោមកុំបដិសេធបដិសេធអានឹងវានាំឲ្យគំនុំនោះវាកាន់តែជ្រៅទៅជ្រៅទៅដោះមិនរួចហើយខ្មែរក្រោមអ្នកឯងខំប្រឹងធ្វើយ៉ាងម៉េចក៏ខ្មែរក្រមអត់បាត់ដែរអត់បាត់ឡើយពីម្លេះតទៅ គឺ ខ្មែរក្រមលែងបាត់ហើយអស់ហើយអស់បាត់ហើយយើងមានសិទ្ធិថែរក្សាពីព្រោះហេតុអីមកពីមានច្បាប់ការពារហ្នឹងហើយ ឥឡូវអាត្មាចង់សួរបន្ថែមត្រង់ចំណុចដែលថាបងថារឿងទុំនោះណាឥឡូវប្រវត្តិសាស្ត្រប្រវត្តិសាស្ត្ររបស់ខ្មែររឿងទុំនឹងបញ្ជាក់ឲ្យបញ្ជាក់ទៀតថាទុំនឹងគឺតំណាង ប្រជាសាស្ត្រដូច្នេះខ្ញុំប្រគុណាសូមអំពាវនាវដែរនៅតាមវត្តទាំងអស់គួរលើកនៅថ្ងៃទី4ខែមិថុនាឆ្នាំ2021ហ្នឹងហើយប្រវត្តិសាស្ត្រយើងគួររំលឹកដែរត្រូវរំលឹកបាទ យើងរំលឹកមានអ្នកណាគេបាត់បាទអារឿងផ្ទេកាន់កាប់មកឲ្យអធិរាជបៅដាយបាទវាអត់មាននិយាយដល់រឿងយួនកុម្មុយនីសអីទេអត់ទេរឿងនេះរឿងពាក់ព័ន្ធជាមួយនឹងរដ្ឋអំណាចប្រាំងបានផ្ទេទៅឲ្យអធិរាជបៅដាយតាហើយអ្នកឯងមកវាយឆ្នាំ75តា បើអង្គានមន្ធីវទៅជាអ្នកចោះចាញ់រដ្ឋរដ្ឋការមួយមន្ធីវជាអ្នកចោះចាញ់ទៅខ្មែរក្រមមានដៅប្រកាសចោះចាញ់យួនកុម្មុយនីសពីកាលណាអត់ទេខ្មែរក្រមមានសន្យាថាអូយើងសុកចិត្តចោះចាញ់ឲ្យលើកទងសណាអត់ទេ រដ្ឋាភិបាលអប្រធាននាយកបដីក្រោយក្រោយមក ដែលមានមន្ធីវចេញក្រៅប្រទេសហើយដូរមកឲ្យលោកអីក្រោយក្រោយមកឡើងបន្តគ្នាប្រហែលថ្ងៃបន្តបន្តហ្នឹងធ្វើលិខិតចោះចាញ់តាខ្មែរក្រមចាញ់ អត់ទេអត់មានសិក្ខាចាប់ហេតុអីយោតយកខ្មែរក្រមអត់ទេអត់មានទេតែសង្គ្រាមទេក្រមបើមិនតែធ្វើសង្គ្រាមឯងហើយចាស់នោះតែតាយួនសេរីហើយយួនកុំនេះតែតាអឺសិក្សាបញ្ហា កពេលណាបាទព្រោះសេចក្តីប្រកាសនេះធាក់ថយរហូតទៅដល់1000 2000ឆ្នាំក្រោយទៀតក៏បានដែរបាទដែលខ្ញុំកូនណានិយាយហើយនិយាយពីដើមទីនិយាយរឿងហ្នឹងដើម្បីកុំអោយគេច្រឡំពីរឿងច្បាប់ហើយនឹងសេចក្តីប្រកាសឲ្យសោះណាសេចក្តីប្រកាសមានមាន ប្រសិទ្ធភាពធាក់ថយក្រោយសុពលភាពណាក្នុងភាសាច្បាប់ប៉ះទៀតគេថាប្រសិទ្ធភាពធាក់ថយក្រោយច្បាប់ អត់មាន ប្រសិទ្ធភាពធាក់ថយក្រោយឡើយតែសេចក្តីប្រកាសមានណាសេចក្តីប្រកាសមានប្រសិទ្ធភាពធាក់ថយក្រោយមកអំពីគេតាក់តែងឡើង គេសិក្សា20ឆ្នាំតម្រាំដោយច្បាប់ចេញរំច្បាប់នេះចេញបាន គេត្រូវការបញ្ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទៅសិក្សា គ្រប់សញ្ជាតិទាំងអស់នៅលើពិភពលោកក្នុងចំណោមប្រជាពលរដ្ឋជនជាតិដើម ជាង300លាននាក់ តើមានបញ្ហាអ្វីខ្លះ បូកបញ្ចូលនៅ ក្នុង46មាត្រានេះទាំងអស់ណាគេមិនមែនសរសេរតែជន ជាតិអាស៊ីជនជាតិអាហ្វ្រិកឬមួយអូសៀននេះទេអត់ទេ គេសរសេរសម្រាប់ប្រជាជន នៅលើពិភពលោកទាំងអស់ក្នុង46មាត្រានេះហើយគេសិក្សា20ឆ្នាំបងរៀបចំសមាជិកដើម្បីសរសេរ2ឆ្នាំរួមទាំងអស់22ឆ្នាំ ធ្វើធ្វើសេចក្តីប្រកាសហ្នឹង ហើយបានទៅ40%វាត្រាទៀតណាបាទអត់ច្រើនផងបាទធ្វើពី82រហូតមកដល់2007បានចេញនឹងសម័យលោកកូហ្វីអាណន់ដែលគាត់ខំប្រឹងជំរុញអានឹងឲ្យចេញគាត់ធ្វើជាអគ្គលេខាធិការអង្គការសហជីវជាតិពីអាណត្តិគុណបំណាច់របស់គាត់ធំណាស់គាត់ជំរុញអានឹងឲ្យចេញពេលនោះបញ្ហាវិចារពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃអង្គការសហប្រជាជាតិក៏បង្កើតបកពួកនៅក្នុងដែរ ក្រមសេរីបង្កើតបពពួកសេរីទៅ ក្រមលទ្ធិខាងហៅឆ្វេងហើយនឹងស្ដាំឆ្វេងនិយមស្ដាំនិយមបង្កើតបពពួករបស់គេ ជួយគ្រប់គ្រងគ្នាពីព្រោះអ្នកខ្លះមានសិទ្ធិវេតោដូចជារុស្ស៊ីមានសិទ្ធិវេតោចិនក៏មានណែសមាជិកអចិន្ត្រៃយ៍នោះក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហជីវជាតិ5នាក់មហាអំណាចនោះគេមានសិទ្ធិវេតោតែម្នាក់ណាថាអត់ព្រមគឺស្រីកំចេញដែរ រឿងវានៅអញ្ចឹងបណ្ណីគេចង់ធ្វើអីគេទៀមទាឲ្យ បញ្ចោះបញ្ចូលគ្នាឲ្យខាងសេរីនឹងក៏ខាងឆ្វេងនឹងក៏មានផលប្រយោជន៍ខាងស្ដាំក៏មានផលប្រយោជន៍រួមគ្នាណាដោយអីរឿងបញ្ហាកូរ៉េអញ្ជើញនឹងបានដោះស្រាយមិនចេញមកពីមានអ្នកវេតូហើយគេសន្យាដែរថាបើទុកអញ្ចឹងមិនកើតអញ្ចឹងលោកចិនគាត់ធានា ថាជួយ សម្របសម្រួលដើម្បីបើកវេទិកាចរចាគ្នាតែអញ្ចឹង អញ្ចឹងបញ្ហាខ្មែរក្រមគេត្រូវតែមើលយ៉ាងដិតដល់ពីព្រោះបច្ចុប្បន្នវាបញ្ហាសមុទ្រចិនត្បូងបាទសមុទ្រចិនត្បូងវាពាក់ព័ន្ធទៅដល់ទឹកដីកម្ពុជាក្រោមវាមានបញ្ហាបាទវាពាក់ព័ន្ធគ្នាអញ្ចឹងអញ្ចឹងដីគុណទាំងអស់ជាបរដ្ឋទាំងអស់កុំបារម្ភការលើកទងអត់មានចោតជាបញ្ហា ទេបើគេមកសួរប្រាប់ថាទងនេះតំណាងឲ្យ ប្រជាសាសន៍ខ្មែរក្រម មានតំណាងឲ្យការការបែងចែកទឹកដីប្រកាសផ្ដាច់ខ្លួនអត់ទេអត់ទេបងពីអ្នកឯងមិនព្រមធ្វើអ្នកឯងក្បត់សន្យា ជាច្រើន លើកច្រើនសារថាត្រូវកសាងឲ្យខ្មែរនឹងរីកចម្រើនផ្នែកវប្បធម៌សាសនារបស់គេតែឥឡូវហេតុអីបានដាក់សាសនាខ្មែរក្រមឲ្យទៅនៅក្រម VBS នេះគេហៅវៀតណាមបុឌីសង្ហានេះមកយកខ្មែរក្រមទាំងអស់ទៅចូលរួម នៅក្រមអ្នកឯងនេះ អ្នកឯងធ្វើប្រធានយកខ្មែរក្រមទៅធ្វើអនុប្រធានมันចូលមកអុកឡុកនៅក្នុងសាសនារបស់គេចាតើវាមានត្រូវជាមួយសេចក្តីប្រកាសនឹងឬទេ ថាអត់ទេព្រោះឯនោះឯងបានយើងតបថាបើស្អីដែលត្រូវជាមួយនឹងយើងមានតែអថែមបើអ្នកឯងធ្វើយើង មានតែគ្រប់គ្រងក៏ប៉ុន្តែមានទេមានតែព្យាយាមបំបត្តិនៅវប្បធម៌សម័យដើមរបស់ខ្មែរក្រមវៃហើយវៃចោលហើយមិនធ្វើសងគេធ្វើសងមកវិញឲ្យអស់ អ្វីដែលវាចិត្តសាសដោយស្រះប្រុសស្រះស្រីស្រះគូហ្នឹងវាសាសអស់ហើយទៅស្ដារឡើងវិញឲ្យជ្រៅមកឲ្យគេអានុងបានថាអ្នកឯងយកចិត្តទុកដាក់មកពីអ្នកឯងបង្កបង្កើនផលពីទឹកដីកម្ពុជាក្រមនឹងយកទៅលក់ច្រើនណាស់យកទៅអភិវឌ្ឍនៅហាណូយយកទៅអភិវឌ្ឍនៅភូមិភាគកណ្ដាលរបស់អ្នកឯងនឹងច្រើនណាស់កសាងឲ្យគេនៅទឹកដីកម្ពុជាក្រមនឹងឲ្យបានមកយើងនឹងមិនតវ៉ាឡើយបាទធ្វើប៉ុណ្ណឹងសិនបាទ យើងពិចារណាយើងមានការជជែកគ្នាទៀតថ្ងៃក្រោយបាទយើងនឹងមិនមិនប្រឆាំងទេ យើងអត់ប្រឆាំងយួនទេប៉ុន្តែយើងរំលឹកប្រជាពលរដ្ឋយើងឲ្យយល់ថាអ្វីដែលយួនធ្វើមិនត្រឹមត្រូវតែប៉ុណ្ណឹងអ្នកឯងធ្វើមិនត្រឹមត្រូវយើងគ្រាន់តែឆ្កឹះអ្នកឯងធ្វើមិនត្រឹមត្រូវតែឥឡូវអ្នកឯងកុំឲ្យយើងមិនចាំឲ្យយើងតវ៉ាអ្នកឯងធ្វើឲ្យត្រូវមកធ្វើឲ្យត្រូវទៅតាមសេចក្តីប្រកាសនឹងមកពីព្រោះអ្នកឯងចុះហត្ថលេខាទទួលស្គាល់ មានទាំងកតិកាសញ្ញាសន្ធិសញ្ញាគ្រប់គ្រងឲ្យឲ្យសេចក្តីប្រកាសនឹងថែមទៅទៀតណាអញ្ចឹងការលើកទងលើកអត់ខុសទេ លើកបានប្រមាណក៏ដោយ មាន បញ្ហាសហព័ន្ធយើង អន្តរាគមជាមួយអង្គការសហប្រជាជាតិរឿងនេះធំណាស់ណាយើងធ្វើតាមតែសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះសូមប្រជាពលរដ្ឋប្រសង់គ្រប់អង្គទាំងអស់ លើកទង់នៅថ្ងៃទី4ខែមិថុនាឆ្នាំ2021ហ្នឹងលើកទង់ខ្មែរក្រមគ្រប់ទីកន្លែងណាបើចង់លើកទាំង3ក៏លើកទៅលើកសាសនាផងលើកសាសនាផង លើកទង់រដ្ឋវៀតណាមផងលើកទង់ខ្មែរក្រមនឹងផងទន្ទឹមគ្នានៅស្រុកនេះគេលើកទន្ទឹមគ្នាបាទគេលើកទង់ Aborigine ហើយទង់អូស្ត្រាលីនឹងទន្ទឹមគ្នាស្មើគ្នាទៅហ្មងណានៅលើទឹកដីកម្ពុជាក្រមនឹងលើកបាន លើកបានតែហ្មងអត់ខុសទេដោយព្រះអង្គលើកក្នុងវត្តអញ្ចឹងព្រះអង្គលើកទង់អូស្ត្រាលីទង់ខ្មែរក្រមទង់ណែពុទ្ធសាសនាពុទ្ធសាសនាហើយទង់មាននរណាមហាមិនអោយយើងលើកលើកបានដូចគ្នាអត់មានតលតែសោះណាគេមានតែលើកតម្កើងយើងឲ្យជំរុញឲ្យយើងធ្វើថែមគេជំរុញឲ្យយើងបង្រៀនអក្សរខ្មែរនឹងថែមតើហេតុអីផ្លៃតរដ្ឋវៀតណាមហាមិនអោយយើងរៀនអក្សរដែលអត់សៀវភៅដែលយើង ចាយចាយយកពីប្រជាណាចក្រកម្ពុជាសៀវភៅដែលយើងសរសេរអំពីសិទ្ធិជនជាតិដើមនេះហេតុអ្វីហើយមិនក៏បារម្ភរឿងហ្នឹងណាមកពីអ្នកឯងធ្វើខុសធ្វើអីមួយបំពេញពីលើគេ ហើយអត់ចង់ឲ្យគេដឹងវាមានតែប៉ុណ្ណាលាក់បាំងណារឿងដែលបំពេញវាមានតែ អ្នកនឹងធ្វើខុសហើយបារម្ភដូចខ្ញុំកូនណាតៃតែនិយាយថា គោដំបៅខ្នងក្អែករ៉រំលក់ហើរំលងរំសាយកន្ទុយពីព្រោះខ្លាចក្អែកនឹងវាចាក់ចំដំបៅហ្នឹងអញ្ចឹងរំសាយកន្ទុយសម្រាប់ចាំបក់ឲ្យហើយបាទវាតែប៉ុណ្្នឹងតែប្រហែលគេមកចូលមកតែដំបៅអ្នកឯងនឹងទោះព្យាបាលយ៉ាងម៉េចក៏មិនជាដែរមានតែម្យ៉ាងគាត់គឺទទួលស្គាល់គ្រប់គ្នាជាដំបៅនឹងចោលទុកឲ្យវាសះមកសន្សំសន្សំហើយប៉ងស៊ីម៉ងទៅវាអាច ខ្សែដែលដាច់ហើយត្រូវតែគួចមកវិញចាណែឯងកុំព្យាយាមយកស្អីមកលុបលាងអីចឹងអត់ទេអត់ទេ វាអាចឃើញត្រម៉ោងបន្តិចប៉ុន្តែវាជាប់បាទពួក ខ្មែរក្រោមកណានិយាយដដែលដដែលខ្មែរក្រោមឯងវៀតណាមត្រូវនៅជាមួយគ្នាយើងអត់ទៅណាទេនៅជាមួយគ្នាគ្រាន់តែឲ្យសិតទាំងឲ្យពិសេសជាងខ្មែរក្រោមមិនអាច សិតស្មើគ្នាឬមិនអាចសិតក្រោមទេស្មើសឹងតែមិនចង់បានផងកុំនិយាយដល់ក្រោមក្រោមសិត ជាពលរដ្ឋវៀតណាមមិនបានឡើយមិនបានឡើយពីព្រោះគេជាម្ចាស់ទឹកម្ចាស់ដីហ្នឹងខ្ញុំមានតែទៀមទាទឹកដីហាណូយទឹកដីកណ្ដាលឯណាអត់ទេខ្ញុំទៀមទាដីរបស់យើងទាធ្វើម្ចាស់តែកន្លែងហ្នឹងថាហើយមិនទៀមទា8រដ្ឋទៀតអត់ទេតែស្វ័យយ័តនៅកន្លែងនោះស្វ័យយ័តលើសេដ្ឋកិច្ចលើនយោបាយលើវប្បធម៌ណាតែប្រមាណដែលឯងធ្វើមិនបានត្រឹមត្រូវយើងត្រូវតែយកស្វ័យយ័ត បាទនោះអញ្ចឹងទិសដៅខ្មែរក្រមធ្វើអញ្ចឹងអូខេបាទបើអ្នកឯងមិនចង់ឲ្យយើង ស្វ័យយ័តត្រូវធ្វើឲ្យល្អធ្វើឲ្យល្អយើងពិចារណារឿងហ្នឹងណាអញ្ចឹងអូខេណាប៉ុន្តែទិសដៅហ្នឹងទៅហើយដំណើរឆ្ពោះទៅហើយណាហើយអត់ថយទេទោះបីរដ្ឋវៀតណាមទប់ស្កាត់ក៏មិនជាប់ឡើយអត់ជាប់ទេណាពីព្រោះខ្មែរក្រមបានបដិញ្ញាចិត្តហើយណានឹងនិយាយអញ្ចឹងនិយាយគ្នាច្បាស់អញ្ចឹងម្ដងអូខេ អត់មាននៅអង្គដឺទេសម័យនេះសម័យនេះអត់មាន ទៅលាក់លៀមទេអត់ទេឈប់ហើយឈប់ហើយណាបង្ហាញច្បាស់ទេបងបង្ហាញច្បាស់ថាដំណើរទៅ ទៅកាន់ការស្វ័យយ័តនឹងដែរហើយអ្នកឯងទប់បាក់មិនក៏មិនជាប់ដែរមិនជាប់ឡើយអូខេណាអូខេអរគុណឥឡូវមកសួរបងគូម្ដងបងបងថេគាត់និយាយមានប្រសាសន៍នោះវាច្រើនទៅហើយរឿងប្រវត្តិសាស្ត្រប៉ុន្តែស្មាចង់សុំយោបល់ពីបងវិញថា តើខ្មែរក្រមគួរតែថ្ងៃទី4មិថុនាហ្នឹងគឺយើងត្រូវតែ ដឹងអំពីសិទ្ធិដឹងអំពីប្រវត្តិសាស្ត្ររបស់យើងដែរទេបងបាទគុំទេបាទតាមគណិតយោបល់របស់ខ្ញុំបកណាវិញថាប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ទាំងសាមណៈទាំងប្រជាពលរដ្ឋដែលជាស៊ីវិលធម្មតាហ្នឹងគួរតែគួរតែដឹង គួរតែត្រូវតែហ្មងត្រូវតែត្រូវតែថាត្រូវតែក៏បានត្រូវតែត្រូវតែស្គាល់ដឹងស្គាល់នៅអ្វីដែលជា ប្រវត្តិសាស្ត្ររបស់ខ្មែរកម្ពុជាក្រមហើយកុំឲ្យខ្លាចថាអូរដ្ឋាភិបាលវៀតណាមគេចាប់ដាក់ទោសធ្វើទរណកម្មទរណកម្មដាក់គុកដាក់អីអញ្ចឹងបើកាលណា គេធ្វើអញ្ចឹងយើងមាន អង្គការសហព័ន្ធនៅខាងក្រៅសម្រាប់តវ៉ាប្តឹងផ្ដាល់ទៅ អង្គការសហជីវជាតិឲ្យហៅណែរដ្ឋាភិបាលបុគ្គលិករបស់រដ្ឋតំណាងរដ្ឋាភិបាលវៀតណាមដែលនៅប្រចាំអង្គការជីទាំងឆ្លើយសួរអំពី ហេតុម៉េចបានណែឯងចុះហត្ថលេខាតាំងពីថ្ងៃនៃទី ទីម៉ានទី13ខែ9ឆ្នាំ2007ម្លេះកតិកាទទួលស្គាល់ណែសិទ្ធិជនជាតិដើម ហេតុម៉េចបានអ្នកឯងមិនគោរពប្រតិបត្តិនៅតែធ្វើបាបគេ ហើយចង់បំបត្តិអ្វីដែលដែលដែលគេបន្លំគេនោះតែរឿងមិនពិតថាយកមកធ្វើជាការពិតហ្នឹងចារឿងមិនពិតយកធ្វើជាការពិតយ៉ាងម៉េចអប្រវត្តិសាស្ត្រហ្នឹងវាដីហ្នឹងខ្មែរកម្ពុជាក្រមមកលុះនៅនឹងរាប់ពាន់ឆ្នាំអីឯងទៅវាយចូលមកពីឆ្នាំ75ថាជាដីរបស់ខ្លួនឯងមិនតាមត្រូវចាអញ្ចឹងដូច្នេះចង់ឲ្យប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ហ្នឹងថារឿងតុងជាតិហ្នឹងជារឿងមួយ ថ្ងៃទី4ខែមិថុនាដល់នេះ គឺត្រូវថ្ងៃសុក្រដល់ហ្នឹងគួរតែត្រូវតែនិយាយថាតម្លើងតុងជាតិដូចលោកទៀតថេនមានប្រសាសន៍មិនអញ្ចឹងនៅកម្ពុជាក្រមយើងមានតុងជាតិអីមានតុងជាតិពុទ្ធសាសនា មានតុងជាតិវៀតណាមឥឡូវមានតុងជាតិតំណាងឲ្យជាតិសាសខ្មែរក្រមមួយទៀតគួរតែ បង្ហោះឲ្យគេឃើញយើងមិនមានបង្ហោះដើម្បីបំបែកជា ជាចែកទៅជារត់ទេបំបែករត់បំបែកទឹកដីបំបែករត់ទេពីព្រោះបំបែកមិនកើតបើវៀតណាមនៅក្នុងនឹងច្រើនជាងខ្មែរកម្ពុជាក្រមទៀតផងហ្នឹងហើយយើងមិនអាចបំបែកបានទេប៉ុន្តែយើងចង់បានអ្វីដែលជា ជាកម្មសិទ្ធិជាសិទ្ធិរបស់ ជនជាតិដើម ដែលវៀតណាម ចុះកតិកាសញ្ញាពីឆ្នាំ2007ទទួលស្គាល់នោះហើយមិនព្រមមិនព្រមយកមកអនុវត្តព្រមប្រតិបត្តិនោះយើងចង់បានអាហ្នឹងចង់ឃើញអាហ្នឹងឲ្យច្បាស់ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាក្រមហ្នឹង ខ្ញុំនិងលោកទាធាននឹងព្យាយាមចាប់ពីចាប់ពីសប្តាហ៍ក្រោយក្រោយពីធ្វើបុណ្យរំលឹកថ្ងៃបាត់បង់សិទ្ធិជនជាតិដើមនៅនៅសប្តាហ៍ក្រោយខាងមុខនេះណានឹងនឹងរៀបចំកម្មវិធីបញ្យលពីយល់អំពីច្បាប់សិក្សាស្ដីពីសិក្សានិងបញ្យលអំពីច្បាប់ ដែលអង្គការសហប្រជាជាតិបានប្រកាសឡើងស្ដីអំពីសិទ្ធិជនជាតិដើមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរក្រមបានយល់ច្បាស់ ហើយខ្ញុំមានជំនឿជឿជាក់ថាបើបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រមទៀងប្រសង់ទៀងក្រហោះនឹងបានយល់ច្បាស់ភាគច្រើន បានច្រើនមែនទែនទៅយើងមិនខ្លាចទេអ្វីដែលកម្មាភិបាល ធ្វើលុបច្បាប់នោះពីព្រោះកម្មាភិបាលអស់នឹងក៏មិនបានដឹងច្បាប់នឹងដែរអរដ្ឋាភិបាលផ្នែកខាងអង្គការខាងលើលើមិនបានផ្ដល់ឲ្យកម្មាភិបាលនឹងយល់អាច្បាប់នឹងអញ្ចឹងបានថ្ងៃមុន ពីចង្ហាយចូលឆ្នាំចាស់បានទៅចាប់ក្មួយយើងខាយណាអាហ្នឹងមកពីអាកម្មវិបាលហ្នឹងវាអត់យល់បាទហើយបើថាចាប់ដោយដោយការយល់ច្រឡំហើយចាប់ចំរដូវចូលឆ្នាំគេទៀតណាចាប់ហើយចាប់ចាប់ហើយកែបន្លំកែសម្រួលថាអោចាប់ដោយយល់ច្រឡំពួកចូលធ្វើដល់កម្មវិបាលមិនបានច្បាប់ដែលរដ្ឋាភិបាលខ្លួនឯងទទួលស្គាល់ចុះកតិកាសញ្ញាហើយអត់អត់ដឹងអត់លឺអីអញ្ចឹងបាទឯងធ្វើការហ្នឹងដូច្នេះសូមកុំឲ្យខ្មែរកម្ពុជាក្រមខ្លាច ឲ្យយល់ច្បាស់នៅ ប្រវត្តិសាស្ត្ររបស់នៅប្រវត្តិសាស្ត្ររបស់ខ្លួនសិក្សាអក្សរសាស្ត្រភាសាសាស្ត្ររក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ហើយជាពិសេសគឺច្បាប់ ដែលអង្គការសហប្រជាជាតិប្រកាសនេះ ត្រូវតែ ដឹងជាចាំបាច់ដើម្បីការពារអ្វីជាសិទ្ធិរបស់យើងខ្មែរក្រមណាអូខេអូខេអរគុណបងឡើងថេនថែមទៀតណាអឺអាត្មាចង់សួរថា ឥឡូវយើងមានមានរបស់នៅក្នុងដៃមានច្បាប់នៅក្នុងដៃបើយើងមិនសិក្សាបើយើង មិនមិនយល់មកអនុវត្តតើយើងតើធ្វើអីវិញទៅបងមកគិតមើលមែនតើទៅកាលដែលយើងមិនទាន់មានយើងចេះតែរារែកក្រែងរឯងណាអឺហ៊ានធ្វើខ្លះមិនហ៊ានធ្វើខ្លះបាទប៉ុន្តែការធ្វើរបស់យើង វាមានពេលដែលយើងទ្រាំលេងបានក៏តស៊ូម្ដងទៅហើយមានការចាប់ មានការចងមាន ការចោតប្រកាន់កាត់ទោសចាប់ដាក់គុកអីចឹងទៅគាត់ថាតែខ្មែរក្រមរៀងចាលថាអត់ទេរដ្ឋតស៊ូភ័យខ្លាចម្ដងម្កាលចឹងទៅវាចាប់អស់មនុស្សចឹងទៅ អ្នកខ្លះរត់ចែកផ្លូវគ្នាចឹងទៅក្រោយមកវាជិះជាន់ធ្វើបាបទាំង រើមួយសារទៀតចឹងទៅបាទហើយរបៀបអញ្ចឹងបើគ្មានច្បាប់នេះមកជួយយើងមកជួយអន្តរាគមយើងទេ យើង មានអីទីអាងទៀតបើរដ្ឋវៀតណាមហ្នឹងมันចូលជាសមាជិកអង្គការសហប្រជាជាតិក៏យើងអត់ទីអាងទៀតប៉ុន្តែគាត់คล้ายទៅជារដ្ឋសមាជិកគាត់ចង់ធ្វើជាសមាជិកក្រុមប្រឹក្សាពិបាលនៃនៃស្ថាប័នសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិនឹងទៅទៀតអាណត្តិក្រោយនេះ2023 2025គាត់ចោះឈ្មោះបោះឆ្នោតខ្លួនគាត់នឹងធ្វើជា សមាជិក ក្រុមប្រឹក្សាពិបាល នៃស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិដែលយើងហៅថា Human Rights Council នោះគាត់ចូលជា member គឺជា candidate របស់ member នៃ Human Rights Council នៅក្នុងអាណត្តិ2023 2025បាទតែយើងនឹងធ្វើយុទ្ធនាការឃោសនាអឺបដិសេធមិនអោយរដ្ឋវៀតណាមคลายទៅជាសមាជិកនឹងទេ ពីព្រោះហេតុផលអញ្ចឹងបាទហេតុផលរដ្ឋមួយដែលមិនគោរពសិទ្ធិរបស់ជនជាតិដើមផងតើអាចមានសមត្ថភាព អាចគ្រប់នៃកាទីការីអាចគ្រប់នៃគុណសម្បត្តិ មកធ្វើជា សមាជិករបស់ក្រុមប្រឹក្សាភិបាលសិទ្ធិមនុស្សរបស់អន្តរជាតិទាំងអង្គការសហប្រជាជាតិទាំងបានឬទេថាអត់បានឡើយពីព្រោះហេតុផលយើងមាន យើងមានហេតុផលថ្មីថ្មីពីឆ្នាំ2020ដើមឆ្នាំ2021បញ្ហាកាត់ទោសដោយអយុត្តិធម៌មកសកម្មជនដីធ្លីសម្រុកចូលឆ្មក់ចូលនៅក្នុងផ្ទះ ចាប់យកសិភៅរបស់សកម្មជនសិទ្ធិមនុស្សរបស់យើងបាទចាប់បូតផាកពិន័យមកលើយុវជន របស់យើងមួយចំនួនដែលកំពុងតែរងបញ្ហាចោតប្រកាន់ពីនេះពីនោះ លើប្រព័ន្ធចែកផ្សាយក្នុងឥឡូវបណ្ដាញសង្គមតែគេមើលហើយគេឃើញគេចែកផ្សាយឲ្យមិត្តភ័ក្តិរបស់គេដឹងណាហាមគេទៀតហើយចាប់ផាកពិន័យរបស់គេទៀតនឹងបំផិតបំភ័យគេខ្សត់បែបសັບយ៉ាង មានយុវជនអោះហាមិនអោយខ្មែរក្រមអូសអាវយឺតអីដូចជាយុវជនថាច់សាងយើងហ្នឹងណាអូសរឹបអូសយកអាវយឺតគេមិនតាន់យកមកសងគេទៀតបាទតោវាងជើងទាដដែលដដែលមិនតាន់សងទៀតហើយចេះតែបន្តធ្វើលិខិតស្នាមភិតភ័យភិតភ័យទៅតាម ផ្លូវរដ្ឋបាលយកជំនាញរបស់ខ្លួនហ្នឹងទៅបំភិតភ័យគេអត់មានអប់រំគេឲ្យយល់ឲ្យវាត្រឹមត្រូវឲ្យ ឲ្យខ្មែរក្រោមនឹងរស់នៅសុខដុមរមនាជាមួយគ្នានឹងរស់នៅដោយសុខសន្តិភាពទេអត់ទេមានតែបំផិតបំភ័យហើយបំផិតបំភ័យប្រជាពលរដ្ឋអស់ចិត្តដែរឥឡូវបំផិតបំភ័យចូលទៅក្នុងវត្តអារាមទៀតចូលជ្រៅទៅក្នុងបញ្ហាវត្តអារាមទៀតនិយាយចឹងបង មានប្រសាសន៍ហ្នឹងស្មើចង់ឲ្យបងមានអាងឡែណាដែរដែលថារដ្ឋវៀតណាម គេមានរដ្ឋធម្មនុញ្ញរបស់គេគេមានការពាររែងសិទ្ធិជនជាតិដើមដែរទេ ក្នុងរដ្ឋធម្មនុញ្ញនឹងអត់មាននិយាយពីរឿងសិទ្ធិជនជាតិដែរមកពីរដ្ឋវៀតណាមនឹងបានមកឆ្លើយជាមួយអង្គការសហជីវជាតិថាខ្លួនប្រទេសខ្លួននឹងគ្មានជនជាតិដើមប៉ុន្តែរដ្ឋវៀតណាមនឹងមកដណ្ដើមដីខាងត្បូងហ្នឹងចុះដីហ្នឹងបើគ្មានជនជាតិដើមទេតើដីហ្នឹងមកកើតពីណាមកអ្នកណាកាន់កាប់ទី1ដីហ្នឹងអញ្ចឹងណាចា និយាយបញ្យលគេអត់ច្បាស់អញ្ចឹងបានន័យថាយួនហ្នឹងវាអត់បានទទួលស្គាល់ថា មានជនជាតិដើមពិតប្រកបនៅស្រុកយួនដែរមានកន្លែងតំបន់ជនជាតិតៃគ្មានគ្មានប៉ាសពតចូលអត់បានទេពីដើមបងឆ្លងដូចឆ្លងប្រទេសអញ្ចឹងណាតំបន់ជនជាតិម៉ុងតាញ៉ានោះចូលទៅកន្លែងគេអត់បានទេហើយតំបន់ខ្មែរក្រោមយើង ពីដើមមិនហាងជើងដបងគ្មានប៉ាសពតមកខាងនេះមិនបានមកមានតាទេណាហើយខ្លួននៅជើងនេះថាមកដល់នេះហើយប្រកាសថាមិនមែនជនជាតិដើមថាជនជាតិដើមគ្មានអើអានឹងហើយដែលវាមិនទទួល ស្គាល់ប្រវត្តិសាស្ត្រគេនោះហើយតើកន្លែងហ្នឹងបាត់ថាបើយើងស្គាល់នៅប្រវត្តិរបស់យើង ច្បាស់លាស់អញ្ចឹងហើយ យើងមាន ច្បាប់យើងមានកតិកាសញ្ញាយើងមានសន្ធិសញ្ញាសន្ធិសញ្ញាការពារយើង ធ្វើអីក៏បានដែរធ្វើបានកុំឲ្យតែយើងខ្លាច ហើយយើងកុំបដិសេធកុំយើងញញើតញញើមអីមកទាំងអស់បើគេយកកម្លាំងមកទម្លាក់ទងយើងចោះមកចាប់យើងទៅថតឡើងល្អមើលហ្មងថតល្អមើលតែម្ដងណាសប្បាយប្រយបាទណា គឺថាគេនឹងអូសកករត់យួននឹងឡើងទៅជជែកគ្នា ជាបន្ទាន់តែម្ដងឲ្យ តែមានបញ្ហានឹងកើតឡើងហើយធ្វើឲ្យច្រើនពីព្រោះប្រជុំលើកហើយគេណែនាំហើយប្រជុំលើកហើយមាន ជាង90អង្គការចូលរួមបងប្រជុំទៅតាម ទូរសន្និបាតដូចគ្នា លោកប្រធាន ប្រាក់សេរីវុឌ្ឍក៏ចូល គេណែនាំឲ្យយើងធ្វើឲ្យស្រស់គ្នាអង្គការសហប្រជាជាតិគេណែនាំអញ្ចឹង គេឲ្យយើង ធ្វើឲ្យស្រស់គ្នាហើយឲ្យយើងសេពគប់ជាមួយអង្គការដទៃទៀតនៅ លើពិភពលោកនឹងជាមិត្តភ័ក្តិពេលដែលយើងមានបញ្ហា អង្គការទាំងអស់នឹងគេជួយស្រែកយើងគេប្រាប់យើងអញ្ចឹងទៅទៀតគេថាបើមិនស្រែកស្រស់គ្នាទេ អង្គការសហប្រជាជាតិអត់វល់ធ្វើការនឹងទេព្រោះអត់អីពួកអង្គការសហប្រជាជាតិខ្វះលុយអូខេឥឡូវឥឡូវអាត្មាសុំសួរអញ្ចេះវិញថា យុវជនរបស់យើងបើសិនជាយើងមិនបានលើកទង់តើយើងអាចមានសិទ្ធអីមកដាក់ថ្ពាល់ឧទាហរណ៍ថាថ្ងៃទីអូសអាវយឺតពាក់ដូច លើកហើយក៏បាន ពីព្រោះលើកហើយពាក់អាវយឺតគេស្នើឲ្យយើងដោះអាវនិយាយស្នប់ស្នំប៉ិនយើងសួរគេតើយើងពាក់អាវយឺតនឹងមិនមាន ពាក់ព័ន្ធអីវាវាមានខុសណាតែគេពាក់អាអូសអាវជាទង់ ប្រជាសាសខ្មែរក្រមមិនរឿងបែកឬមួយខ្ញុំខ្ញុំជាជនជាតិដើមខ្មែរក្រមឬមួយខ្ញុំជាជនជាតិដើមខ្មែរក្រមអញ្ចឹងទៅតែអញ្ចឹងណា ហើយធ្វើឲ្យពេញមុខកុំញញើតញញើមអីទាំងអស់ពីព្រោះដែលយើងញញើតញញើមនឹងហើយគេថាយើងហេយើងដូចមិនតាន់ច្បាស់ទេហ្នឹងហើយណាហើយតែយើងមិនច្បាស់ វាលោតមកហើយណាធម្មតាក្បាច់គុណព្រះអង្គតែយើងនៅរៀងស្ទាក់ស្ទើរគេលោតមកហើយបាទលោតមកលាងទៅបាទណាដាក់ឯងមកដៃវៃចំតាណាយកតាណាំងណាមិនមែនវៃលើលើកម្លាំងទេ ពាក្យសម្ដីគេគេមកគេធម្មតាហើយគេកាន់អាវុធអីគេមានដំបងឆក់អីចឹងប៉ុន្តែគេប្រើពាក្យសម្ដីទេគេអត់ធ្វើអីយើងទេយើងមិនមែនក្នុងន័យថាវាយហើយយើងចេះតែនិយាយពាក្យសម្ដីចឹងទៅប៉ុន្តែឲ្យមាន វិធីនិយាយច្បាស់លាស់សួរវាសួរតើឯងមានអាងអីច្បាប់តាណាមកខាត់ខាំងខ្ញុំហើយកាន់សេចក្តីប្រកាសស្ដីពី ជនជាតិដើមជនជាតិដើមនឹងជាប់ខ្លួនចឹងអាយកភាសាយួននឹងទៀតអោយមើលភាសាយួនក៏មាន អង់គ្លេសក៏មានខ្មែរក៏មានឥឡូវយុវជនយើងផ្សព្វផ្សាយអស់ហើយតើណាតែខ្ញុំកណាថាមកមករឹបអូសយកច្រឡំហ្នឹងណាជាង140ក្បាលហ្នឹងហើយចង់សងមកវិញមិនដឹងសងរបៀបម៉េចចង់សុំទោសយើងក្រៃមិនដឹងសុំរបៀបម៉េចអៀនដែរសុំទោសទៀតនិយាយទៅវៀតណាមវាមានមានអារបៀបហ្នឹង វាអត់ដែលសុំទោសអត់ដែលទទួលស្គាល់ថាខ្លួនខុសមានម្ដងដែរថាមកសូត្រច្បាប់សុំទោសកាលណែធ្វើអតិគុណគឹមតុកចាងតសោយឲ្យឲ្យសុគាត់នៅក្នុងគុកហ្នឹងមានមកសូត្រហើយប៉ិនមិនទុកឲ្យគ្រួសារទេបាត់សុំទោសហ្នឹងតាមពិតគេសូត្រសុំទោសហើយគេត្រូវប្រគល់មកឲ្យគ្រួសារនឹងទុកអាសេចក្តីសុំទោសនឹងផោះតាមគាត់ ប៉ុន្តែល្មើសណាស់ទៀតល្មើសណាស់ការជជែកហ្នឹងវាបានចិត្តគ្រប់ម៉ោងឯងប៉ុន្តែឥឡូវបងមើលមានមានការសួរចម្លើយអីខ្លះទេហើយចង់សួរយោបល់អីយ៉ាងណាយើងឆ្លើយចង់ឃើញមានអ្នកណាដាក់ជាសំណួរអីទេសំណួរអីទេមេឃើញក្មួយយើងខាយនឹងប្រាប់មកថា អងបូមិញអត់ចាំឈ្មោះអងបូនឹងចង់និយាយថាម៉េចអងបូនឹងអ្នកដែលធ្វើសង្គ្រាមជាមួយក្រុមអង្គការស៊ិនគុយនឹងហើយទៅ តាហ៊ានក្រុមមកញ៉ាស៊ុនគុយនឹងសម្លាប់នោះកាត់កអគេកប់ភ្នោគេនៅក្បែរនឹងធ្វើស្អាតប៉ុណ្ណាណីនោះអូខេប៉ុន្តែនៅចេតីអង្គញាស៊ុនគុយនឹងមិនបានកសាងឲ្យត្រឹមត្រូវយើងអាចធ្វើបានហ្នឹងខ្ញុំប្រគណា ថានៅធ្វើបានទាំងអស់អ្វីអ្វីនឹងមាន ការពៀយើងទាំងអស់កុំឲ្យតែយើងញញើតញញើមអូខេណាយើងធ្វើឲ្យច្បាស់ មានអ្វីទេមាននរណាសួរសួររឿងអសរសាស្ត្រខ្មែរអសរសាស្ត្រនិងច្បាប់មានអ្នកណែនាំអមានអ្នកสนុំពរថាឲ្យនិយាយច្រើន ពីបញ្ហាជនជាតិដើមអញ្ចឹងណានឹងកំពុងតែនិយាយហើយណាអំនិយាយឲ្យច្រើនអំពីសិទ្ធិជនជាតិដើមបាទយើងខ្ញុំនឹងចាប់ផ្ដើមធ្វើនៅសេចក្តីបញ្យលយុទ្ធនាការនឹងហើយបាទដួងខាឲ្យយើងខាយគ្រូអំថេននិយាយត្រូវចិត្ត កូនណាស់អរគុណហើយអរគុណហើយអរគុណហើយគួយបាទអញ្ចឹងយើងមានតែដូចជាខ្ញុំមកគណានិយាយអស់តែប៉ុណ្្នឹងហើយអូខេប៉ុន្តែនៅនិយាយដដែលដដែលទៀតហ្នឹងហើយពីព្រោះអ្នកខ្លះបានស្ដាប់អ្នកខ្លះអត់បានស្ដាប់ហើយយើងរំលឹកឲ្យឲ្យបានញឹកញយញយញយញឹកញយដូចយើងសូត្រសូត្រណែ អឺទេពិសោដូចយើងសូត្រនមោតសៈអញ្ចឹងមុននឹងគេមុននឹងគេទៅមុននឹងគេទៅសូត្រនមោតសៈហ្នឹង3ចប់ បាទនមោតសៈហ្នឹងដូចថាសូត្រមិនក៏ត្រូវសូត្រដែរចាប់ផ្ដើមភ្លាមនមោតសៈទៀតអប៉ុនថ្ងៃហ្នឹងប៉ុន3កន្លែងទៅហត់ទៅចូលឆ្នាំអឺថាសូត្រមុនផ្ទះទៅកណាថាសូត្រមុនផ្ទះ បីផ្ទះគឺសួតនមោតមោតស័កទាំងអស់ហើយមិនមែនសូត្រតិចដងទៀតហ្នឹងហើយវេស្អែកនមោតស័កទៀតហ្នឹងហើយអញ្ចឹងរឿងដែលត្រូវសូត្រដដែលដដែលដដែលដដែលមកពីហេតុអីមកពីយើងហូបបាយដដែលដដែលដែរហ្នឹងហើយយើងហូបទឹកដដែលដដែលដែរយើងដេកដដែលដដែលដែរយើងភ្ញាក់ដដែលដដែលដែរថ្ងៃទាំងធ្វើការងារដដែលដដែលរហូតបាទងើបឡើងលុបមុខលុបមុខហើយដល់អតាំងទៅហូបអីតិចហ្នឹង ហូបអីអោហូបហើយហូបទឹកទៀតហើយហូបទឹកហើយតាំងឈប់សម្រាប់អត់តាតិចថាអូជួហើយជឺជូនោមជឺជឺបាត់ជើងធំបាត់ជើងតូចអត់ទៅជូជួយថាក្លៀនអស់មកហូបទៀតអូខេណាហ្នឹងហើយហ្នឹងវាដដែលដដែលដូច្នេះការងារតស៊ូត្រូវធ្វើដដែលដដែលដែរដូចគ្នាបើវៀតណាមជិះជាន់ដដែលដដែលយើង តស៊ូដដែលដដែលបើគេធ្វើល្អដដែលដដែលយើង ធ្វើល្អមួយគេដដែលដដែលដូចគ្នាអញ្ចឹងហ្នឹងហើយ យកដដែលដដែលមកធ្វើដើម្បីឲ្យអស់ដដែលដដែលអូខេនឹងសម្ដេចជួនណាតលោក មានបន្ទូលប្រាប់ចឹងហ៎បាទថាហេតុអីបានធ្វើដដែលដដែលតស៊ូដដែលដដែលនិយាយតស៊ូមតិមួយគេដដែលដដែលកុំឲ្យអស់អាអស់ដើម្បីឲ្យអស់អាការជិះជាន់របស់គេមកលើយើងដដែលដដែលបើយើងមិនតស៊ូដដែលដដែលទេគេជិះជាន់យើងដដែលដដែលណែឯងឈប់ជិះជាន់យើងដដែលដដែលយើងឈប់ តស៊ូដែរដែរហើយអ្នកនេះគាត់សួរទៀតគាត់ថាខ្ញុំចង់ចូលខ្ញុំជាខ្មែរកដាលទេបាទតែខ្ញុំចង់ចូលរួមតើខ្ញុំចូលរួម ដោយរបៀបណាគាត់សួរពីរដងទេតើបើកាលលើកមុនគាត់ញ៉ាមកតាមเพจព្រះអង្គចង់ចូលរួមរបៀបម៉េចចង់ចូលចូលរួមអីចង់សួរគាត់ចូលរួមដោយរបៀបណាចង់ចូលរួមដែរតែមិនដឹងចូលរួមដោយរបៀបណាចង់អូចូលរួមថ្ងៃទី4ពិធីអីអូចង់ចូលរួមដោយពិធីអូចេះ រឿងការធ្វើនេះចង់ចូលរួម នៅក្នុងកម្មវិធីនឹងនៅប្រជាជាតិណាចក្រកម្ពុជាប្រហែលជារាជធានីភ្នំពេញប្រហែលជាមិនអនុញ្ញាតទេប្រហែលជា ឆ្នាំនឹងមិនអាចធ្វើបានទេ នៅប្រទេសកម្ពុជាប៉ុន្តែអាចធ្វើនៅកម្ពុជាក្រមឬសូថាមានអ្នករៀបចំធ្វើបាំងស្គូលដល់បុព្វការីជនវីរៈបរោះបុព្វការីជនណាបាទ ចដូនចតាដែលគាត់ធ្វើពលកម្មកន្លងមកដើម្បីបបផែតវប្បធម៌បេណីសាសនាសិទ្ធិសេរីភាពហើយយើងនៅខាងក្រៅនៅស៊ីដនីធ្វើនៅឯមជ្ឈមណ្ឌលកម្ពុជាក្រមនៅសហរដ្ឋអាមេរិកទៅតាមរដ្ឋនានា ដូចជាមានប្រមាណរដ្ឋធ្វើបាទនៅប្រទេសដទៃទៀតក៏គេធ្វើដែរកន្លែងដែលបញ្ហា ជំងឺរាតត្បាត COVID-19 ហ្នឹងស្រាកស្រានគេអនុញ្ញាតឲ្យយើងធ្វើបាទតែយើងធ្វើយើងនៅនៅស៊ីដនីយើងទលំទលាយហើយយើងអត់បញ្ហាទេមានបញ្ហាទេយើងធ្វើបានអញ្ចឹងទេណាអញ្ចឹងព្រះអង្គធ្វើនៅថ្ងៃសៅរ៍ស្មាចង់ប្រាប់គាត់ថាការចូលរួមស្រួលណាស់ការសម្ដែងមតិក៏បានដែរឧទាហរណ៍ថាយើងយក sticker មកបិទថ្វល់ហើយថតបង្ហោះក៏បានបាទ ហើយក៏យើងធ្វើជាស្អីដែតនៅក្នុងเพจរបស់ខ្លួនណានៅក្នុងเพจខ្ញុំហ្នឹងតើទៅខ្ញុំស្រឡាញ់ខ្មែរក្រមណាស់អញ្ចឹងទៅសុំទុកខ្មែរក្រមតស៊ូឲ្យបានជោគជ័យឬមួយបើថា ចង់ចូលរួមទិញជាសភៅស្អីផ្ញើថាវិការមកព្រះអង្គក៏បានមានអាស័យដ្ឋានតាម TV KKCC TV ហ្នឹងទៅឬមួយផ្ញើទៅ VOKK ហើយបើថា មើលទៅតាមเพจហ្នឹងឯងផ្ញើមកព្រះអង្គមកចង់ឬក៏អ្នកនៅស្រុកខ្មែរហ្នឹងគាត់អីការដើម្បីការសិក្សារៀនសូត្រសមាគមខ្មែរក្រមខ្វះឥឡូវរឿងសំខាន់ណារឿងសំខាន់គឺថាយុទ្ធនាការបើកការសិក្សាអសរសាស្ត្រអសរសាស្ត្រជាតិបាទរបស់ជនជាតិដើមហ្នឹងហ្នឹងហើយផ្ញើបច្ច័យទៅឲ្យលោកឆ្នាំក្រោយទៅឆ្នាំ2022ទៅដល់ឆ្នាំ2032 10ឆ្នាំគត់ UNESCO បើកយុទ្ធនាការ ដើម្បីសុំការគ្រប់គ្រងឲ្យមាន indigenous language decade decade ហៅថាទស្សវត្សនៃភាសាជនជាតិដើមហ្នឹងហើយនេះគឺជាឱកាសដែលយើងជំរុញរឿងហ្នឹងហ្នឹងហើយបាទនេះនៅក្នុងកម្ពុជាក្រមយើងឥឡូវប្រសង់សឹងតែគ្រប់វត្តទៅហើយចាប់ដើម ចែកចាយសភៅខំប្រឹងចែកចាយសភៅឲ្យបើកការបង្រៀនខំប្រឹងបង្រៀនណាខ្ញុំបណ្ដាសរសើរហ្មងគាត់អាចជួយតាមបែបហ្នឹងក៏បានដែរអាចជួយសភៅជួយអីបង្រៀនចឹងដែរជួយជាបច្ច័យដើម្បីផ្ញើបច្ច័យហើយយើងអំពាវនាវបងប្អូនខ្មែរហ្នឹងខ្មែរស្រឡាញ់ខ្មែរគឺដើម្បីឲ្យខ្មែរក្រមមានលទ្ធភាពធ្វើសាយយ័តខ្លួនឯងតលតែពលរដ្ឋខ្មែរក្រមចេះចេះភាសាកំណត់របស់ខ្លួនចេះភាសាដើមរបស់ខ្លួនចា៎ បានយើងអាចមានសិទ្ធធ្វើស្វយ័តបាន យើងធ្វើស្វយ័តដោយមិនមានបញ្ហាអូខេណាណាឥឡូវចុងក្រោយគ្មានសិទ្ធទេមិនចេះហើយគ្មានសិទ្ធទេមែនទេយើងធ្វើធ្វើស្វយ័តដោយអត់មានបញ្ហាដោយអត់មានឧបសគ្គមកពីហេតុអីចាស់ចាស់ដូចពួកខ្ញុំ10 20ឆ្នាំទៀតខ្ញុំស្លាប់ទៅមានយុវជនក្រោយធ្វើតទៀតវត្តបាត់ទៅទៀតណានឹងអញ្ចឹងអូខេ នៅទីចុងក្រោយបងចង់សុំប្រសាសន៍អនុសាសន៍ចុងក្រោយក្នុងការអំពាវនាវយ៉ាងណាក្នុងថ្ងៃទី4មិថុនាដើម្បីការចូលរួមនោះបាទគឺថាយើងបាត់សិទ្ធិសេរីភាពយើងនៅមិនបាត់ទេ យើងមិនពេញសិទ្ធិសេរីភាពរបស់យើងមិនពេញលេញគេបោតយកខ្លះហើយអំពាវនាវសូមឲ្យបានធ្វើនៅកម្មជាក្រមខ្ញុំគូណាសូមសូមសូមអំពាវនាវតាមវត្តអារាមនឹងម្ដងណា ពីព្រោះមិនមែនជារឿងខុសច្បាប់ហើយមិនមែនធ្វើជារឿងវិធាំងសេនាបំបីរដ្ឋបៃអីអស់គឺជាការរំលឹកនៅប្រវត្តិសាស្ត្រថ្ងៃទី4មិថុនាឆ្នាំ1949មកទល់ឆ្នាំនេះ2021ហ្នឹងវា72ឆ្នាំណាយើងរំលឹកប្រវត្តិសាស្ត្រហ្នឹងអត់ខ້ອຍទាំងអស់នៅក្នុងសេចក្តីប្រកាសបានអនុញ្ញាតហើយធ្វើទៅហើយលើកទងជាតិតំណាងឲ្យប្រជាសាស្ត្រទងជាតិប្រែថាទងរបស់មនុស្ស មិនមែនទង់របស់ប្រទេសទេបាទទង់ជាតិគឺជាទង់របស់មនុស្សរបស់ជាតិរបស់សាសហ្នឹងរបស់ជាតិហ្នឹងណាជាតិមិនមែនទឹកដីទេជាតិគឺជាមនុស្សទង់ហ្នឹងទង់ខ្មែរក្រមទង់ទង់ពូជសាសប្រជាសាសខ្មែរក្រមនឹងអញ្ចឹងហើយប្រាប់គេអញ្ចឹងបញ្យល់គេអញ្ចឹងអូខេកុំឲ្យគេយល់ច្រឡំគេគេចង់តែ គេចង់តែចោតយើងទៅលើអាចំណុចឲ្យយើងខុសច្បាប់ណាគេគេហៅយើងឲ្យខុសណាគេហៅយើងឲ្យខុសគេបបួលយើងខុសយើង ធ្វើត្រូវប៉ុន្តែគេប្រាប់ថាយើងធ្វើខុសណាគេចង់មកសោតប្រាប់យើងថាយើងធ្វើខុសណាប៉ុន្តែយើង កំពុងធ្វើត្រូវយើងអត់ធ្វើខុសទេព្រោះយើងមានការគ្រប់គ្រងពីអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិបានណែនាំឲ្យយើងធ្វើទៅតាមយើងអត់មានចង់ធ្វើដោយចិត្តឯងទេប៉ុន្តែយើងលំបាក អង្គការសហជីវជាតិដឹងថាយើងមានគេជីជន់ប៉ុន្តែគាត់មកធ្វើជំនួសយើងវាអត់កើតឲ្យយើងធ្វើខ្លួនឯងយើងធ្វើខ្លួនឯងគាត់ជួយការពារគាត់ជួយការពារយ៉ាងម៉េចគាត់ឲ្យយើងនាំគ្នាទៅធ្វើឲ្យច្រើនគ្នាពីរាប់ម៉ឺនលាក់ឡើងទៅបានគេលឺសូដល់គេដល់ឯងគេជួយការពារយើងធ្វើ100 200អ្នក1000 2000អត់អត់ល្បីទេអត់អត់មានបញ្ហាទេគឺអត់យកចិត្តទុកដាក់បាទវាមិនតែរាប់ម៉ឺនណា រាប់ម៉ឺនគេយកចិត្តទុកដាក់មានតម្ងន់ណាចោះខ្មែរក្រមានជាង1លានអ្នកអញ្ចឹងគេថាអញ្ចឹងចោះខ្ញុំកំណត់ថាវាលើសពី7 7លានអ្នកបើបើគេថាជាង1លានអ្នកក៏ថាទៅចោះហើយយើងធ្វើឲ្យចេញ ជា3 4 5លានអ្នកមកយើងធ្វើអញ្ចឹងយើងធ្វើដូច្នេះទៅ បានវៀតណាមថាចំ ឯងថាខ្មែរក្រមមានតែមួយជាង1លានអ្នកហើយឥឡូវធ្វើប៉ុនធ្វើប៉ុនថ្ងៃទី4មិថុនា ឆ្នាំ2021លេង លេង4 5លានអ្នកមកពីណាទៅណានឹងរឿងបង្ហាញហើយបង្ហាញឲ្យគេឃើញថាតើការកំណត់ចំនួនរបស់ខ្មែរក្រមរបស់វៀតណាមនឹងបានតិន្នន័យមកពីណាអង្គការសហប្រជាជាតិគេនឹងឃើញថាអូវៀតណាមជា ជារដ្ឋខូច ជារដ្ឋមួយខូច បំពេញសិទ្ធិសេរីភាពគេនៅតែធ្វើបាបគេអញ្ចឹងណានាំគ្នាធ្វើខ្ញុំកូនណាសូមជូនពរឲ្យអបអសាទរអញ្ចឹងណាអរគុណបងហ្នឹងហើយអរគុណបងថេនឥឡូវឲ្យបងគីមគូធ្វើសេចក្តីសន្និដ្ឋានឬក៏ធ្វើសេអនុសាសន៍បែបណាដើម្បីជាការពារវនាឲ្យយុវជនយើងធ្វើយ៉ាងណាអឺខ្ញុំកណាគ្មានអ្វីដែលក្រៅពីការសូមឲ្យពាវនាដោយលោកទៀតទេនឹងសូមឲ្យណែយុវជនយុវជន ប្រសង់ទាំងទាំងទាំងព្រមទាំងប្រសង់ព្រមទាំងណែក្រហោះទាំងអស់គ្នា ដែលរស់នៅដែនដីកម្ពុជាក្រមនឹងមានស្មារតីភ្ញាក់រលឹកហើយធ្វើពិធីប្រពបុណ្យរំលឹកការបាត់បង់សិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រមចាប់តាំងពីឆ្នាំ1949រហូតដល់ដល់72ឆ្នាំលើកទី72តែសូមឲ្យលើកទងជាតិ ខ្មែរកម្ពុជាក្រមឲ្យបានស្រស់ស្រស់គ្នាសឹងតែគ្រប់វត្តគ្រប់ទីកន្លែងបាទដើម្បីឲ្យអង្គការសហប្រជាជាតិបានឃើញ ច្បាស់ថាខ្មែរកម្ពុជាក្រម មានពិតប្រាកដជាជនជាតិដើម នៅវៀតណាមខាងត្បូងដែលគេហៅយួនគេហៅថាវៀតណាមខាងត្បូងហ្នឹងណាហ្នឹងហើយខ្ញុំបណ្ណាមានមាន តែនានាការប៉ុណ្ណឹងគឺថាសូមទាវនាវឲ្យខ្មែរក្រមទាំងអស់ហ្នឹងភ្ញាក់រលឹកហើយមួយទៀតគឺថាសូម កុំឲ្យបញ្ចេញនៅអំពើហិង្សាគឺថាកុំចេញឲ្យសោះសំខាន់ណាអំពើហិង្សានេះកុំកុំកុំយកមកប្រើឲ្យសោះក្នុងការដែលយើងកំពុងតែប្រតិបត្តិច្បាប់របស់អង្គការសហជាតិជាតិដែលស្ដីអំពីជនជាតិដើម គឺយើង ត្រូវតែគោរពទៅតាមច្បាប់នោះមិនប្រើហិង្សាឡើយ បើគេប្រើហឹង្សាមកដាក់យើងយើងថតឲ្យបានរូបភាពហើយញ៉ៅញ៉ៅចេញមកឲ្យសហព័ន្ធផ្នែកកម្ពុជាក្រមឯបរទេសបានឃើញដើម្បីប្តឹងតបតទៅអង្គការសហប្រជាជាតិហៅអ្នកតំណាងប្រទេសវៀតណាមមកដោះស្រាយបាទបាទអានេះខ្ញុំសូមតែប៉ុណ្ណេះសូមអរគុណអរគុណហ្នឹងហើយចុងក្រោយក៏អាត្មាសូមពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរក្រមកតែខ្មែរណាក៏ដូចខ្មែរណាដែរខ្មែរតែខ្មែរដូចគ្នាក៏ណាខ្មែរដូចគ្នាហើយយើងគួរតែត្រូវតែធ្វើទាំងអស់គ្នាជាការសម្ដែងអំពីសោកស្ដាយអំពី ការបាត់បង់យ៉ាងណាយើងសម្ដែងឲ្យអស់ពីក្នុងដួងចិត្តដើម្បីជាការបង្ហាញពីការមិនសុខចិត្តការមិននៅចោះញោមយើងត្រូវតែបង្ហាញពីទឹកចិត្តហើយយើងបង្ហាញទោះបីដូចយើងបានប្រាប់មិនអញ្ចឹងថាតែញ៉ា sticker យើងមកដាក់ខ្ពល់នឹងក៏បាន ពាក្យអាវយឺតក៏បានឬក៏សរសេរជាអត្ថន័យនៅក្នុង Facebook របស់យើងក៏បានពីព្រោះយើងមិនធ្វើបណ្ដែតធ្វើបណ្ដែតទៅពីព្រោះយើងមិនបានចូលរួមក្នុងក្នុងពិធីដែលហ្នឹងដោយសារតែ COVID 19ហ្នឹងវារាលដាលយើងធ្វើមិនបានយើងធ្វើតាមបែបហ្នឹងយុទ្ធយុទ្ធនាការគ្រប់បែបសពយ៉ាងអាចធ្វើបានទាំងអស់ហ្នឹងហើយនេះគឺជាការតស៊ូមតិណាការតស៊ូមតិហ្នឹងយើងមានសិទ្ធិបញ្ចេញមតិបាទណាសំដែងអំពីគេអត់គេអត់មាន ច្បាប់ណាមួយមកហាមឃាត់យើងបានទេ នៅនៅលើណាសេចក្តីប្រកាសហ្នឹងមានការពៀហើយជាស្រេចមានការពៀហើយជាស្រេចអូខេហើយសេចក្តីប្រកាសនេះរដ្ឋវៀតណាម បានខ្ញុំបុគ្គលណាសូត្រត្រឡប់មកវិញនៅកន្លែងកន្លែងដែលគេអះអាងបាទគេអះអាងឲ្យយើងចងចាំទេណាបាទបាទគេមានថាដោយគេបានមើលឃើញ នៅធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគេមើលឃើញនៅការចុះហត្ថលេខា នៅលើកតិកាសញ្ញាជាច្រើនសេចក្តីបដិញ្ញាហើយសន្ធិសញ្ញាជាច្រើនដែលរដ្ឋវៀតណាម បានធ្វើហើយចា៎ដូច្នេះសេចក្តីប្រកាសនេះវាចូលជាធរមានគ្រាន់តែរដ្ឋវៀតណាម មិនមានឆន្ទៈដើម្បីនឹងផ្សព្វផ្សាយឲ្យជនជាតិដើមដឹងទេប៉ុណ្ណោះបាទ ឥឡូវយើងផ្សព្វផ្សាយដោយ ខ្លួនយើង យើង ស្របច្បាប់ត្រឹមត្រូវហើយយើង ចេះឲ្យត្រឹមត្រូវចេះឲ្យពេញខ្លួនឲ្យពិតប្រកបណា ទន្ទិញដោយទន្ទិញធម៌បើថាព្រះអង្គគ្រប់អង្គអឺ46មេត្រានឹងទន្ទិញតែម្លាស់ខែណាណា ស្មើនឹងធរសូត្រមន្តប្រហែលជា3មេតែប៉ុណ្្នឹងខ្ញុំក៏ណាមើលយានីធំប្រហែលតពណាបើថាប្រពុតជាទីពឹងឧទាហរណ៍ធរថ្វាយគុំព្រះ ប្រហែលនេះរាប់មកមិនដល់10ទំព័រផងបាទណាអត់មានដល់អេលើសពី10ទំព័រអឺពី4 5 6 7 8 9 9 18ទំព័រណា18ទំព័រទិញទន្ទិញមកភាសាចាំទាំងអស់ហើយមួយទៀតយើងចង់ចេះភាសាយួនតន្ទិញយួនបណ្ដោយទិញយកបណ្ដោយទិញសូត្រសូត្រដូចសូត្រធអញ្ចឹងហ្នឹងហើយ ក្បួននេះសេចក្តីប្រកាសនេះបើចាំនៅក្នុងពោះអស់ចាប្រណាក៏បានអស់ចាតែហ្មងចាហ្មងការពៀសពគ្រប់បែបយ៉ាងសូត្ររូតែហ្មងបើប្រជាពលរដ្ឋខ្មែរក្រមមិនចាំបាច់ដល់ទៅមួយលាន2លានអ្នកទេអញ្ចឹងយើងបើរៀនមកបានត្រឹមតែ500,000អ្នក ចាំច្បាប់នេះទាំងអស់ឲ្យគ្រប់ខេត្តដែរមួយទៀតបាយរៀនមុនអាគមរៀនមុនអាគមនេះប្រកែនេះគឺជានេះគឺជាលបងការពារហៅថាយន់ណាយន់ណាយន់របស់អង្គការសហប្រជាជាតិហ្នឹងហើយយន់នេះពាត់បានឆ្ងាយណាហ្នឹងហើយហើយកាន់តែសោតកាន់តែរីកសាយភាយពាត់ជុំវិញខ្លួនដូចលបងអញ្ចឹងដូចលបងគ្មានគ្មាន អ្វីហ៊ានមកប៉ះពាល់ទេខ្លាំងជាឋាននេះណា អូអឋានណាស្មើនេះអត់ទេជាក្មួយយើងខែនោះពេលថ្ងៃនោះឆ្នាំចាស់ឃើញណាណាឡើង50នាក់កម្មមិនបាល់មុំហៅទៅសួរមានអីណារាប់រយនាក់បានសោះណាណានេះខ្ញុំមិនធ្វើខុសច្បាប់ណាឯងមកចោទទុកខ្ញុំអីកើតខ្ញុំយល់ច្បាប់នឹងហើយយើងឲ្យតែស្គាល់ច្បាប់ឲ្យតែយើងចេះច្បាប់ចាំច្បាប់អស់គ្មានអ្នកណាមកធ្វើអីយើងបានទេណាបរទេសមិនមាន សម្រាប់អ្នកចេះឡើយអត់មានទេណាអត់មានទេ ខ្ញុំបានថាសុំសុំផ្ដាំទៀតចាប់តាំងពីសប្ដាហ៍ក្រោយទៅសុំឲ្យតាមដាននៅវិទ្យុនេះណាเพจរបស់ KCC កម្ពុជាក្រមទីក្រុងស៊ីដនីបាទហ្នឹងហើយសូមតាមដាននិយាយអស់សប្តាហ៍ថ្ងៃសៅរ៍សូមបីតែឋានសួគ៌ឋាននិព្វានមិនមានសម្រាប់ មនុស្សដែលចេះធម៌ត្រឹមត្រូវផងអត់មានទេបងឋានសួគ៌មិនមែនជាបរទេសរបស់អ្នកចេះធម៌ត្រឹមត្រូវទេព្រះអង្គប្រតិបត្តិធម៌ត្រឹមត្រូវឋានសួគ៌មិនមែនជាបរទេសសម្រាប់ព្រះអង្គឡើយអត់មានទេ ឋានពានក៏មិនមែនជាបរទេសរបស់ អ្នក ដែលស្គាល់អរិយសច្ចច្បាស់លាស់ដែរអត់បងបងស្គាល់អរិយសច្ចចង់ទៅនិព្វានពេលណាក៏បាន ស្គាល់ឲ្យច្បាស់มันមិនជាបរទេសរបស់ព្រះអង្គឡើយនេះនិយាយច្បាស់มันត្រឹមតែនៅលើភពផែនដីនោះទេនិយាយទៅដល់ឋាន សួគ៌ឋាននិព្វានហើយនរកក៏មិនមែនសម្រាប់ជាបរទេសរបស់យួនដែរបើយួននៅតែប្រព្រឹត្តអំពើ រំលោភបំពានខ្មែរក្រមអូខេណាអ្នកឯងនឹងទៅនរកហើយ100%ទេបាទអូខេហ្នឹងហើយសូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ដែលនៅក្នុងទីក្រុងស៊ីដនីមេតាចូលរួមពិធីបុណ្យរំលឹកខួបលើកទី72នៃទិវាកាន់ទុករបស់ខ្មែរក្រមដែលត្រូវបាន បារាំងកាត់ ដែនដីកម្ពុជាក្រមឲ្យទៅបាវដៃនៅគ្រប់គ្រងរហូតដល់សប្តាហ៍ថ្ងៃនេះ សូមអញ្ជើញមកចូលរួមក្នុងកម្មវិធីប៉ុននេះនៅថ្ងៃទី5បាទទី5ថ្ងៃថ្ងៃសៅរ៍ថ្ងៃសៅរ៍ចាប់ដើមពីម៉ោង2ដល់10ម៉ោង9ឡើងទៅម៉ោង9ចូលមកផ្សារបាយសាអីរួមផ្សារបាយហ្នឹងម៉ោង9ហ្នឹងយើងចាប់ដើមធ្វើពិធីប៉ុនអឺជួបជុំពិតបរិស័ទខ្មែរក្រមយើងទាំងអស់ខ្មែរទាំងអស់គ្នាហ្នឹងមេត្តា ចូលរួមជាចង្ហាន់ហើយនឹងយកចង្ហាន់ឬអីក៏មិនបាច់យកចង្ហាន់មកទេយើងមានធ្វើម្ហូបឲ្យស្រាប់ណាធ្វើម្ហូបគ្រាន់តែមកទៅបានហើយហើយយើងនឹងមានកម្មវិធីបាំងស្គលទិសកុសលជាពិសេសគឺឲ្យសមាទានសិលនមស្ការសមាទានសិល និមន្តព្រះសង្ឃទទួលផាត់ថាហាហើយនឹងធ្វើអនុមោទនាឧទ្ទិសបុណ្យដល់ វីរៈបុរសវីរៈសមណៈរបស់យើងដែលបានពលិជីវិតដើម្បីជាតិនិងសាសនាហ្នឹងទៅដល់ទាំងអស់គ្នាអញ្ចឹងញាតិញោមទាំងអស់គ្នាមេត្តាអញ្ជើញមកចូលរួមឲ្យបានច្រើនកកកដើម្បីជាការបង្ហាញពីមតិយោបល់ការចូលរួមរបស់លោកអ្នកប្រិយមិត្តទាំងអស់ហ្នឹងគឺជាការបង្ហាញពីមិនសុខចិត្តមកការកាត់ដីកម្ពុជាក្រមឲ្យទៅអាណានិគមវៀតណាមហ្នឹងគ្រប់គ្រងរហូតសពថ្ងៃនេះយើងមិនសុខចិត្តទេ យើងនឹងតស៊ូរហូតដល់ចុងក្រោយដល់អត់មានអីយោបល់ថែមអត់អត់ទេអត់អត់មានយោបល់ទេមានតែយើងបើនិយាយពីរឿងទឹកដីមិនសូវមានអ្នកណាមើលទេ បើនិយាយពីរឿងជេរគ្នានោះនឹងបានមើលហ្នឹងវានឹងពធុជនអញ្ចឹងគេហៅថាជួនកាលវាជារឿងមួយវាពាក់ព័ន្ធចំណងចំណូលមានមានអ្នកចូលច្រើនដែរមានអ្នកពេញចិត្តពីរឿងបញ្ហាជាតិហ្នឹង វត្តិសាស្ត្រអីចឹងដែរគាត់នៅជួនកាលជីវិតរបស់គាត់ វាជួបប្រទះនៅឧបសគ្គផ្សេងផ្សេងធ្វើឲ្យគាត់មានគំនិតយល់ផ្សេងផ្សេងចឹងទៅហ្នឹងហើយប៉ុន្តែទទួលស្គាល់បងប្អូនយើងឥឡូវនៅមានការចាប់អារម្មណ៍ជាមួយនឹងបញ្ហាប្រវត្តិសាស្ត្រហើយនឹងបញ្ហាសិទ្ធិសេរីភាពរបស់បងប្អូន ខ្មែរយើងផងគ្នានឹងចូលរួមច្រើនខ្ញុំក៏ណាឃើញច្រើនដែរណា យើងត្រូវទទួលស្គាល់ថាមែនទែនវិជ្ជាការនិយាយអំពីរឿងសិទ្ធិសេរីភាពហើយបញ្ហាទឹកដីជាតិសាសន៍នេះបើយើងនិយាយឲ្យត្រឹមត្រូវយើងនិយាយដោយសិលធម៌មានអ្នកជួយស្ដាប់ចូលស្ដាប់គេជួយចិត្តតាគេចង់ស្ដាប់គេចង់បានតម្រេះវិជាបើបើនិយាយពីរឿងបញ្ហា ទឹកដីបើយើងអត់និយាយ បង្កើតជា តម្រេះវិជា ថ្មីថ្មីឲ្យគេគេរូបមន្តថ្មីហើយបើនិយាយរឿងដដែលដដែលគេបើកមើលសភៅដដែលមិនស្រួលជាងបាទមើលសភៅជួនកាលពីរោះជាងអ្នកនិយាយផងបាទដូច្នេះប៉ុន្តែអ្នកខ្លះនិយាយល្អជាងមើលសភៅទៀតណាវាអាចដែរនិយាយឲ្យមានការយល់ដឹងធ្វើឲ្យមាន ការភ្ញាក់ហើយសិល្បៈក្នុងការនិយាយនឹង ឲ្យពីរោះធ្វើម៉េចតែកចិត្តអ្នកស្ដាប់នឹងឲ្យបានបាទនោះអញ្ចឹងទេណានោះក៏អញ្ចឹងដែរវានៅលើវេទិកាផងដែរហ្នឹងហើយណាអរគុណហ្នឹងហើយមាន ការចូលរួមខមមិនច្រើនណាស់ទាំងការចូលជាចម្បងបាទសូមអរគុណច្រើនបងប្អូនយើងអ្នកនៅអសអសនឹងច្បាប់ នេះគាត់នៅកូរ៉េទេណាមកឃើញគាត់នៅកូរ៉េប៉ុន្តែនឹងជាត្រូវអត់ទេហើយគាត់ស្អាតចូលអ្នកគ្រប់គ្រងព្រះអង្គដោយលោកស្រីស៊ីណាទេបអីហ្នឹងគាត់ចូល ក៏ចូលជួយសៀយកអីច្រើនណានៅខាងប្រទេសប្រាំងគាត់នឹងចាប់ដើមភ្លាមចូលភ្លាមតែម្ដងហ្នឹងហើយណាអឺស៊ីថាឋាននេះជាខ្មែរកដាលនៅក្រមយួនដែរណាឋានស៊ីថាអឺហ្នឹងហើយយើងនៅក្រមអឺយើងមានរដ្ឋាភិបាលយើង យើងមានរដ្ឋាភិបាលណាវាមិន100%ទេអូខេគ្រាន់តែវា និន្នាការផ្សេងផ្សេងនៅក្នុងតំណែងតំណងអីផ្សេងផ្សេងនោះដោះស្រាយអត់ទាន់រលូនអត់ទាន់ច្បាស់ណាអូតែយើងជឿថាថ្ងៃមួយនឹងមានការផ្លាស់ប្ដូរណាផ្លាស់ប្ដូរអូខេពីព្រោះពលរដ្ឋខ្មែរក្រម មាន ការផ្លាស់ប្ដូរសន្សំសន្សំហើយណា ដំណើរខ្មែរក្រមធ្វើដំណើរទៅហើយបាទណា ពេលនេះគឺជាពេលដែលយើងចាប់ផ្ដើមធ្វើដំណើរលើផ្លូវច្បាប់ណាខ្មែរក្រមចាប់ផ្ដើមធ្វើដំណើរលើផ្លូវច្បាប់ហើយយើងមានមិត្តភ័ក្តិជាច្រើន បានណែនាំយើង យើងមានគ្រូសម្រាប់បញ្យលយើង មិនអ្នកជួយត្រួសត្រាយណែនាំផ្លូវឲ្យយើងដើរហើយណាអូខេបង្ហាញផ្លូវឲ្យយើងដើរហ្នឹងហើយយើងវាចូលដល់ម៉ោង50នាទីឥឡូវលោកតោបាងជើងទៅចូលមកតោបាងជើងស្វាគមន៍ក្មួយប្រុសបានចូលរួមតោបាងជើងខាងចូលមើលទៅចូលមកដល់ឥឡូវគេចាប់បាត់ហើយបាទមានធុរៈគេអាចមើលក្រោយបានបងបណ្ដែតតាម YouTube អត់អីទេ ហើយយើងមានទូរទស្សន៍ KKCC តាមបណ្ដាញ page ក៏បានក៏មានហើយនឹង YouTube ក៏មានដែរ YouTube កំពុង live ផ្ទាល់ដូចគ្នាអញ្ចឹងចូលមើលនៅក្នុង KKCC TV YouTube យើងអាចជួយអឺអីគេហៅ subscribe ជួយ subscribe ជួយ share ជួយ share ចុចកណ្ដឹងហើយចុច all ឡើង all all people all learn ហ្នឹងអត់ទាំងអស់ណា notification all ហ្នឹងទាំងអស់ហ្នឹងយើងបើតែយើងចុចទៅកាលណាយើង live ភ្លាម លោតភ្លាមបាទយើងស្រួលដឹងណាដូចជាភាសាយួនគេថាតាកាអល់ណាអូខេហ្នឹងហើយអរគុណហើយអរគុណបងទាំងពីរហើយប្រិយមិត្តទាំងអស់លោកលី ជូនទំចូលមកដែរអរគុណហើយយើងអរគុណដល់ប្រិយមិត្តទាំងអស់មេត្តាចូលរួមក្នុងកម្មវិធី ថ្ងៃទី4ទាំងអស់គ្នានៅការបាត់បង់នៅសិទ្ធិសេរីភាពឬក៏នៅថ្ងៃប្រាំងកាត់ទឹកដីអត់ទេថ្ងៃប្រាំងផ្ទេទៅឲ្យក្រមការគ្រប់គ្រងរបស់យួនហ្នឹងហើយអូខេ អរគុណណាស់ពិសិដ្ឋពិសិដ្ឋអ៊ីមកុងនេះអរគុណទំចូលមកដល់អរគុណសូមថ្វាយបង្គំជូនពរដល់ប្រិយមិត្តទាំងអស់ជួបតែនឹងសុខចម្រើនជៀសផុតនៅជំងឺដំកាត់ផ្សេងផ្សេងកុំឲ្យមករាលដាលសូមឲ្យបបវាជាឆ្ងាយទៅឆ្ងាយទៅ សូមឲ្យជួបតែនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈនិងបដិភិរណៈសូមញាតិញោមទាំងអស់គ្នាប្រាថ្នាយ៉ាងណាសូមបាន សម្រេចដូរសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលា